គឺក្នុងលោកហ្នឹងវាមិនចេះខ្វះទេ អ្នកដែលអ្នកដែលមាននោះអ្នកក្រក៏ច្រើនហើយអ្នកមានក៏មានទៅចំណាត់ថ្នាក់ពិភពលោកក្នុងស្រុកអីហ្នឹងក៏ប៉ុន្តែបើថាមិនចេះគ្រប់គឺនៅតែក្រអញ្ចឹងក្នុងចិត្តហ្នឹងវានៅ ខ្វះខាតអាហ្នឹងហៅថាអ្នកក្រហើយប៉ុន្តែយើង មិនជាមានបានអីទេគ្រាន់តែថាចិញ្ចឹមជីវិតប្រឹងប្រែងដោយក្តីជាយាមសម្មាអាជីវោមិនប្រព្រឹត្តទុច្ចរិតទៅដោយ ចំនួនជួញដូរអីទេប៉ុន្តែយើង បានជួបនឹងពុទ្ធសាសនា យើងមានពធជាទីពឹង យើងមិនសវាសតិញអីបណ្ណបជែងជាមួយនឹងរបស់ក្នុងលោក គឺយើងអាចគ្រប់បានអានឹងឯងដែលជាអ្នកមានទៀតអ្នកមានមានគឺត្រង់គ្រប់នឹងឯងត្រង់ចេះគ្រប់នឹងងាយរកទេណាអ្នកមានសម្បត្តិរាប់លានពាន់លានដុល្លារនឹងមានទៀតប៉ុន្តែនិយាយពីអ្នកគ្រប់វិញតលតែយើងមកសិក្សាអំពីបញ្ចខណ្ឌហ្នឹងចេះកំណត់ដឹងបញ្ញខណ្ឌឲ្យឃើញ ជាសង្ខារធัวអនិច្ចំទុក្ខំអនត្តាទៅ អាហ្នឹងទៅកាត់បន្ថយនៅការខ្វះខាត ដោយសារមិនបានប្រកម្មបញ្ញខੰថាជាខ្លួនយើងអាហ្នឹងគឺថាមិនម្ទេះម្ទេងអីទៅ ជាមួយនឹងរបស់ក្នុងលោកហ្នឹងទេ គឺថាជាអ្នកមានចិត្តបានអប់រំហើយពិចារណាឃើញនៅធัวមានធម្មបិតិត្រេកអររីករាយក្នុងជីវិតទៅ មានការឆ្អែត នឹងឯងហៅថាបិបាសៈវិនិយោកំចាត់បងនៅ អាការស្រេកឃ្លានគឺតណ្ហានឹងនឹងដំណោះស្រាយក្នុងជីវិតរបស់យើងទាំងយើងមិនចាំបាច់ព្រៀបផ្ទឹមជាមួយនឹងអ្នកដតីរឿងមាន បានអីក្នុងលោកនឹងនាំឲ្យតែយើង ជ្រួលច្បល់ទៅទេយើងរៀនរស់នៅជាសុខជាមួយនឹងពធមួយអង្គមួយអង្គឯងម្នាក់ម្នាក់ឯងនឹងគឺបានសេចក្តីសុខហើយទាំង អ្នកមានអ្នកបានយើងត្រេកអរចំពោះបនបនចាស់បនចាស់ទាំងប្រសង់ក៏សម្បូរទៅដោយបច្ច័យ4ឲ្យតែសម្បូរបនចាស់នឹងឯងកុហកគរាវះអីអីនឹងគឺថាបានធ្វើបនជួបនឹងព្រះបច្ចេកពុទ្ធព្រះសម្មាសម្ពុទ្ធប្រសង់អីអីនឹងគឺថាបនឲ្យផលរាប់រយម៉ឺនជាតិគណាច្រើនណាស់គឺថាមួយវរៈ ឲ្យបដិសន្ធិក្នុងសុគតិភពមួយជាតិណោះហ្នឹងឯងហើយធ្វើបន់អីមួយមួយដូចជា កសាងវត្តអារាមថ្វាយប្រសង់អីអីនេះបន់រាប់មិនបានប្រមាណមិនអស់ប៉ុណ្ណាអញ្ចឹងវាចិត្តតែមានមកគ្រប់ព្រះអង្គគ្រប់គ្នាហ្នឹងយើងមានមុទិតាចិត្តទន់ភ្លន់ទៅជាមួយ ទៅ យើង បានសេចក្តីសុខហើយព្រោះជាការពិតទៅ អត់មានរឿងអ្វីដែលមិនមែនជាការពិតទេអត់មានអីកើតឯងឯងទេយើងកុំកុំចាំបាច់កើតទុកមិនសក់ចិត្តគឺថាអ្វីអ្វីឲ្យតែកើតមានក្នុងโลกសិតតែត្រឹមត្រូវតាមហេតុ100%ទាំងហ្នឹងបើយើងសិក្សា ក្នុងព្រះអភិធម្មចូលទៅឲ្យដល់បរមត្តធัวគឺអ្វីអ្វីគឺត្រឹមត្រូវតាមហេតុណាស់អត់មាន ទទួលការបង្កប់បញ្ជា ឬក៏ទៅតាមការទៀមទាឬក៏អង្វរកឬក៏ញុលញាតបងប្អូនឬក៏ចេះស៊ីសំណោកអីបានសភាវៈនឹងកើតឡើងអីគឺអត់ទេទាំងត្រឹមត្រូវណាស់ គឺអត់មានខ្លាចយៈខ្លាចមីឯណាមកសម្លុតអំរាមកំហែងហើយចិត្តតែកើតទៅអីតពីតពះអត់ទេចឹងអ្វីអ្វីក្នុងលោក គ្រប់រឿងទាំងអស់យើង ចូលឲ្យទៅដល់អភិធម្មបានយើងសប្បាយចិត្តអ្វីអ្វីសិតតែជាការពិតត្រឹមត្រូវ100%ក្នុង ខ្លួនយើងក៏ដោយក្នុងអ្នកដតីក៏ដោយធម្មជាតិមេឃដីក៏ដោយគឺថាអ្វីអ្វីគឺត្រឹមត្រូវទាំងអស់អ្នកសរសើរយើងក៏វាមានហេតុដែលនាំឲ្យសរសើរ នឹងឯងទាំងកុសលវិបាករបស់យើង អ្នកនិន្ទាយើងក៏វាមានហេតុដែលនាំឲ្យនិន្ទាបើអត់មានចិត្តទេ ដែលនិន្ទាអីកើតនឹងឯងហើយក៏វាតេតួងនឹងអកុសលវិបាករបស់យើង ដែលបានឃើញ ដែលបានឮនឹងទៅ បានវាដឹងរឿងសត្វតែជាការពិតទេអត់មានអ្វីដែលសម្រាប់ឲ្យយើងកើតទុកមិនសុខចិត្តទេ នៅពេលដែលពុទ្ធបរិស័ទបានទទួលការចេះ ដឹង ពីព្រះសម្មាសម្ពុទ្ធស្វែងរកការពិតហើយឃើញភាពត្រឹមត្រូវក្នុង គ្រប់រឿងទាំងអស់គឺសុខចិត្តហ្នឹងអត់មានចាំបាច់ទៅដោះស្រាយជាមួយនឹងអ្នកដតីដើម្បីនឹងថាសម្រួលអធិស្ស្រ័យអីនឹងយ៉ាងណាឬក៏ប្រកែក តវ៉ាអីគឺអត់មានចាំបាច់លំបាកតេតិននឹងអ្នកដតីទេយើងដោះស្រាយក្នុងចិត្តសន្តានរបស់យើង តាមផ្លូវព្រះធម៌នឹងបាន ស្ងប់រងាប់ហើយតេតួងខ្លះជាមួយនឹងអ្នកដតីដើម្បី សម្រួល ដើម្បីការពិតប្រកប ដើម្បីការព្រមព្រៀងគ្នាអីអីចឹងគឺថាវាងាយស្រួលទៅទេដោយសារយើងដោះស្រាយបញ្ហា គឺសេចក្តីប្រកាន់គឺកិលេសក្នុងចិត្តសន្តានរបស់យើងនឹងបានហើយ អត់មានប្រព្រឹត្តទៅ ដើម្បីយើងទៅដណ្ដើមអីពីអ្នករតីឆ្លោះប្រកែកតោះតេងមួម៉ៅក្តៅក្រហាយគំនុំគុំស្អប់ដើម្បីនឹងសងសឹកថាស្ដីអញហ៎មើងងាយអញហ៎បហាអញហ៎ ផ្ចាញ់ចាលអញយករបស់អញវាអត់មានរឿងចងគំនុំគុំស្អប់ទៅចឹងទេនឹងឯងចឹងគឺថាយើងដោះស្រាយក្នុងចិត្តរបស់យើង ស្រួលទៅវាប្រកបដោយចិត្តស្ងប់រងាប់ទៅ មានបញ្ញាទៅ យើងអាចដោះស្រាយរឿងអ្វីអ្វីអត់ទៅទាំងយើងអាចដោះស្រាយរឿងអ្វីអ្វី ជាមួយនឹងអ្នកដតីជាមួយនឹងលោកនេះទៅ បាន ដោយស្រួលចឹងទាំងគណា គឺយើងមិនចេះតែដោះស្រាយទៅបានគ្រប់រឿងទេដូចជាយើង ដោះស្រាយកុំឲ្យចាស់យើងដោះមិនបានកុំឲ្យឈឺមិនបានទេកុំឲ្យស្លាប់មិនបានទេប៉ុន្តែដោះស្រាយ មិនឲ្យកើតទុកជាមួយនឹងចាស់ឈឺស្លាប់នឹងបាន ដោយសារយើង សិក្សាទៅឃើញការពិតក្នុងរឿងចាស់ឈឺស្លាប់នឹងឯងតែកាលណាឃើញការពិតទៅ យើងប្រគល់ការពិតនឹងឯងឲ្យទៅសង្ខារលោកអានឹងគឺអត់កើតទុកទេមិនចាំបាច់មិនចាស់មិនចាំបាច់មិនឈឺមិនចាំបាច់មិនស្លាប់មិនចាំបាច់មិនព្រាត់ប្រាសមិនចាំបាច់មិនមានអកុសលវិបាកមិនចាំបាច់អញ្ចឹងទេប៉ុន្តែ ស្រេចហើយ តែយើងយល់ដឹងការពិតនៅ ក្នុងលោកនឹងហើយមិនមានសេចក្តីទុកសោក នឹងឯងប៉ុណ្ណឹងបានហើយមានចាំបាច់ទៀមទាអីទៀតវាសំខាន់ត្រង់ដែលយើងមិនកើតទុកទៅវាហើយហើយរឿងរបស់ក្នុងលោកនឹងវាទៅជាអារម្មណ៍នៃសេចក្តីសុខចិត្តវាទៅជាអារម្មណ៍ឲ្យស្ងប់រងាប់ចិត្តអញ្ចឹងដំណោះស្រាយរួមមកគឺថា បើយើងមិនកើតទុកហើយគឺជាសេចក្តីសុខហើយទាំងរៀងរៀងព្រះអង្គរៀងរៀងខ្លួននឹងឯងអានឹងដំណោះស្រាយតាមផ្លូវពធัว ចឹងឯងហើយយើងនឹងបានស្រាវជ្រាវរកឃើញអ្វីៗគឺជាការពិតដែលបានប្រព្រឹត្តទៅ នៅក្នុងសង្ខារលោក នេះដែលជាបរមត្តទាំងការពិតហ្នឹងមិនមែនអ្នកណាមកសម្រេចឲ្យយើងទេ ការពិតហ្នឹងវានៅលើអភិធម្មចិត្តចេតសិករូបដែលកើតឡើងនឹងឯងនឹងឯងគឺប្រយោជន៍ដើម្បីយើង បាន លាចាកលោកនឹង ទៅ ដោយសេចក្តីស្ងប់រងាប់ចិត្ត នឹងឯងមានបញ្ញាទៅយើងនឹងបានដឹងការពិតដែលជាអរិយសច្ចៈជួនកាលយើងអត់ទាន់បានដឹងការពិតអញ្ចឹងយើងអត់ជឿទៀតយើងអត់ជឿដំណោះដោះស្រាយតាមផ្លូវពធัวទេយើងនៅមួម៉ៅក្តៅក្រហាយកើតទុកមិនសុខចិត្តរឿងនេះរឿងនោះអីចឹងទៅណា នឹងឯងអញ្ចឹងបានយើងត្រូវមានសទ្ធាក្នុងបរតនត្រ័យនេះដែលចូលមកក្នុងប្រសាសនា យើងមិនតាន់មាន បញ្ញា ត្រាស់ដឹងនៅអរិយសច្ចធម៌តែ មានតថាគតពោធិសទ្ធានឹងឯងដឹកនាំយើងជឿមានទំនុកទុកចិត្តលើព្រះអង្គអញ្ចឹងទៅទីបំផុតយើង អប់រំបញ្ញាទៅតាមព្រះធម៌ដែលព្រះអង្គជាបរមគ្រូ បង្ហាត់បង្រៀនមកយើងនឹងបានឃើញការពិត ដល់អញ្ចឹងទៅសេចក្តីសុខចិត្តរបស់យើងហ្នឹងមិនមែនចិត្តតែសុខចិត្តតាមអ្នកណាទេ គឺសុខចិត្តជាមួយនឹងបញ្ញាឃើញការពិតនឹងឯងតែការពិតហើយវាត្រូវរលត់តណ្ហាហើយវាអត់មានត្រូវការអ្វីឲ្យខុសពីការពិតនឹងទៀតទេហើយតែកាលណាតណ្ហខយោសัพពទុក្ខੰជានិតិឈ្នះអស់នៅសេចក្តីទុក្ខទាំងពួងនឹងគឺជាក់ស្ដែង ជាមួយគ្នានឹងការពិតដោយផ្ទាល់ព្រះអង្គឯងខ្លួនឯងអញ្ចឹងគឺ100%សេចក្តីសុខស្ងប់នឹងឯងចឹងអ្វីអ្វីគឺថាមិនមែនយើងចេះតែជឿតាមអ្នកដតីទេ គឺយើងឃើញ នៅសច្ចធម៌ហ្នឹងប៉ុន្តែហើយក្នុងវិធីបត់ហ្នឹងមានប្រគុណចាស់ព្រះអង្គគ្រូព្រះចៅអធិការវត្តស្រវ័នអំពីវត្តស្វាយមាសគឺបដាជាប្រគុណ មែនសឿនព្រះអង្គបាននិមន្តមកជាអធិបតីព្រះអង្គគ្រូព្រះចៅអធិការវត្តបោកណារាម ភ្នំដិននេះគឺបដិយប្រគុណភីសោភ័ណ្ឌហើយឯកឧត្តមជាកំវែងចឹងណាណាអត់ទោះឯកឧត្តមជាកំវែងហើយនឹងលោកជំទាវនៅកំពួយណាជាធម្មធាន នៅក្នុង ពិធីបត់នឹងហើយនឹងលោកគ្រូអាចារ្យគណៈកម្មការ ពុទ្ធបរិស័ទទាំង9ភូមិហើយនឹងលោកមេឃុំហើយនឹងក្រុមប្រឹក្សាក្នុងឃុំភ្នំដិនហើយនឹងលោកនាយប៉ោះរដ្ឋបាលឃុំ និងកូនចៅអការីសហសេវកអីទាំងអស់លោកមេភូមិ គ្រប់ភូមិមេភូមិរង សមាជិកភូមិទាំង9ភូមិលើសពីនឹងទៅក៏បានដែរណាហ្នឹងហើយគឺយើងធ្វើជាម្ចាស់បនបណ្ណាគ្រប់ព្រះអង្គគ្រប់គ្នាបណ្ណាហើយជាពិសេសទៅទៀតគឺលោកគ្រូអ្នកគ្រូសាសានុសិស្សនៅ ក្នុងអនុវិទ្យាល័យសុកអានភ្នំដិននេះ បណ្ណាហើយលោកគ្រូអ្នកគ្រូសិស្សានុសិស្សសាលាបឋមសិក្សាស្រុកអានភ្នំដិនខាងជើងភ្នំដិនខាងត្បូង ទាំងធម្មសិក្សាតាពាំងក្រៅហើយនឹងពុទ្ធបរិស័ទអស់គ្នាក្នុងកម្មវិធីបន់ដែលប្ររពនៅនាវត្តបោកណារាមភ្នំដិនខាងជើងក្នុងភូមិផ្សារឃុំភ្នំដិនស្រុកគិរីវងខេត្តតកែវក៏ណា ដែលកម្មវិធីបន់ប្រព្រឹត្តទៅពីល្ងាចថ្ងៃសៅរ៍ម្សិលមិញ13អឺហ្នឹងហើយទី13ប៉ុន្តែជា12រោចហើយមកថ្ងៃនេះថ្ងៃ13រោចថ្ងៃកោស្អែកខែដាច់បកតិបោសុតដូចថ្ងៃនឹងដែរថ្ងៃនឹងក៏បកតិបោសុតប៉ុន្តែពុទ្ធបរិស័ទយើងមិនសូវនិយម សំខាន់ធំដុំជើញទៅវត្តអីដូចជាថ្ងៃស្អែកហ្នឹងគឺបតិបោសុតគឺជាថ្ងៃខែដាច់ដោយខែហ្នឹងកៅ13ចឹងទៅគណាញាតិញោមរក្សាបោសុតសិលផងទៅណា យើងអត់បានបួសទៀតហើយហ្នឹងហើយមិនងាយមានឧបនិស្ស័យបានចូលកាន់ភ្នោះ បួសជាបាបិជិតទេយើងមានតែទំនុកម្រងបច្ច័យ4អនុមោទនាបន់ពីប្រសង់គ្រប់ព្រះអង្គចឹងទៅកណាហើយយើងរក្សាបោសតយើងបានបំបួសចិត្តរបស់យើងបន្ថែមពីលើសិល5ហ្នឹងសិល5ហ្នឹងអ្នកមានសិលប៉ុណ្ណឹងក៏បួសហើយព្រោះវាចាបាណារិបាតនឹងសំខាន់ណាស់សំបីតែក្នុង បបាទិមករបស់ព្រះសង្ឃនឹងគឺបាណារិបាតដល់ថ្នាក់បរាជិតគណានឹងឯងទៅតាមសិក្ខាបទនឹងគឺមនុស្សវិកហៈគណាហើយពុទ្ធបរិស័ទយើងអត្តនេទានាវេរមណីហ្នឹងក៏សំខាន់ណាស់ណាប្រសង់ព្រះភិក្ខុហ្នឹងក៏មានសិក្ខាបទអត្តនេទានហ្នឹងគឺបរាជិតគឺលើសអំពី អើ5មេសកៈហ្នឹងចាប់ពី5មេសកៈនឹងឡើងទៅហ្នឹងគាត់ណាអីតម្លៃរបស់អីអីហ្នឹងស្មើនឹងមកមកហ៊ុនកន្លះមាសមាសយើងមកហ៊ុនកន្លះហ្នឹងគិតជាប្រាក់ទៅមានតម្លៃប៉ុណ្ណានឹងឯងមិនជាច្រើន ប្រមាណអានឹងកាលណាបើអត្តនេទាននឹងក្នុងការដែល កម្មយករបស់ដែលគេមិនបានឲ្យដោយសភាពជាការលួចនឹងចោរកម្មនឹងនឹងគឺមានតម្លៃប៉ុណ្ណឹងអានឹងគឺចូលដល់ថ្នាក់បរាជិកនឹងខ្ញុំណាគ្រាន់តែសូមអនុញ្ញាតបញ្ជាក់អំពីសិល5ហ្នឹងគឺមានមានមេមេ សំខាន់អញ្ចឹង ហើយយើងរីករាយនៅក្នុងការដែលយើងរក្សាសិលហ្នឹងមានតែ5មែនប៉ុន្តែរក្សាបានសំខាន់សំខាន់ណាស់ប៉ុន្តែហើយយើងរក្សាអបោសុតវាមានអព្រមចរិយាវេរមណីហ្នឹងហើយក្នុងសិក្ខាបទពិខុហ្នឹងក៏ដល់ថ្នាក់បរាជិកហ្នឹងសិតតែ គរុកាបាត់ធំធំណាស់ដែលត្រូវវាចាហើយយើងក៏វាចាវាចាហើយមុសាវាទាវេរមណីសម្រាប់ពិខុក៏ដល់ថ្នាក់បរាជិកដែរកន្លែងមុសាហ្នឹងហ្នឹងហើយគឺកុហកដល់ថ្នាក់អួតគុណវិសេស ដែលមិនមានក្នុងខ្លួននោះហៅថាពោលអួតឧត្តរិមនុស្សធម៌គុណធម៌វិសេសលើសអំពីកុសលកម្មបត់នឹងទៅ បានសម្រេច ឈាមអីអីចឹងទៅជាដើមហ្នឹងអញ្ចឹងគឺថាការដែលគុណចាស់រក្សានៅសិក្ខាបទហ្នឹងណា4ហ្នឹងដែលជាមេសំខាន់ហ្នឹងហើយមកបាសកបាសិកាយើងហ្នឹងក៏វាចា4ហ្នឹងសំខាន់ណាស់វាចាបាណារិបាតគ្រប់ជីវិតទាំងអស់វាចាតនេទានគឺថាទ្រព្យសម្បត្តិ តិចច្រើនអីនឹងយ៉ាងណាហើយការដែលពុទ្ធបរិស័ទយើង បានរក្សាឧបោសថទៅបាន យើងមាននៅមេធនវិរតិហ្នឹងអព្រមចរិយាវេរមណីហ្នឹងនឹងទៅហើយមុសាវាទាវេរមណីនឹងទៀតនឹងសំខាន់ណាស់ដែលយើងមានសិលជាទីពឹង យើងមិនអាចពឹងអ្វីៗនៅ ក្នុងលោកនឹងដើម្បីថាឲ្យយើងបានសបាយបានរីករាយអីមកជាទីពឹងទេវាមាន តែអតីតាធម្មានឹងឯងចឹងហើយអនាគតគឺនៅដោះស្រាយដោយសេចក្តីទុក្ខដីលំបាកបញ្ហាផ្សេងផ្សេង ដែលកើតមកអំពីកិលេសក្នុងចិត្ត នឹងកើតមកពីអកុសលកម្មដែលបានធ្វើហើយយើង ដឹងឲ្យសបាយដឹងតែរីករាយប្រព្រឹត្តអកុសលកម្មរួចទៅវាកន្លង ទៅ អាការសបាយរីករាយនឹងអត់បាននៅ ជាទីពឹងទេ ហើយអកុសលកម្មនឹងនៅជាបញ្ហាយូរអង្វែងតមកណាស់អានឹងគឺបានដីតែយើងសាងបញ្ហាឲ្យខ្លួនឯងទាំង ចឹងយើងកុំសបាយកុំរីករាយសាងបញ្ហាឲ្យខ្លួនឯងសាងបញ្ហាឲ្យដល់ក្រុមគ្រួសារប្រទេសជាតិព្រះសាសនានឹងឲ្យយើងប្រឹងប្រែងកុំឲ្យខ្លួនយើងម្នាក់ឯងនឹងជាប្រភពជាមេ នៃបញ្ហាកុំឲ្យជាអ្នកនាំរឿងដល់អ្នកដទៃឲ្យមានសេចក្តីទុកសេចក្តី លំបាកយើងប្រតិបត្តិពធัว គឺយើងត្រូវដឹងថាព្រះធัวគឺសម្រាប់ដោះស្រាយនៅ គ្រប់បញ្ហាទាំងអស់ប៉ុណ្ណាគឺអត់មានបង្កបញ្ហា ដើម្បីនឹងស្អប់ឬក៏ខឹងក្រោតឬក៏ឆ្លោះប្រកែកតោះតេងឬក៏ប្រព្រឹត្តអ្វីអ្វីដែលជាគ្រឿងលេងដែលជាគ្រឿងញៀនរួមទាំងអស់ឲ្យតែជាអារម្មណ៍របស់លោភៈ សឹកតែជាគ្រឿងញៀនទាំងអស់ហ្នឹងចឹងមិនចំពោះតែឆ្នាំញៀនឬក៏សូរាមេរ័យអីហ្នឹងទេអ្វីក៏ដោយឲ្យតែជាអារម្មណ៍របស់លោភៈសិតតែជាគ្រឿងញៀនពីព្រោះលោភៈវាជាការញៀនទាំងវាជាការជាប់ជំពាក់មិនងាយនឹងលះបង់បានអញ្ចឹងបានដូចជាក្នុងវិន័យគុណចាស់ហ្នឹងគឺថាល្អណាស់ជាទីជ្រះថ្លានៃមនុស្សនិងទេវតា គឺសិក្ខាបទហ្នឹងសិតតែសិក្ខាបទដែលត្រូវ ដែលត្រូវតមទេហៅថា វេរិតសិលណាវោសាអារោសិតវេរិតសិល សិលហ្នឹងវាចានៅ នៅវ័យវ័យតាមដែលព្រះអង្គទ្រង់បញ្ញត្តិមកហ្នឹងដូចជាអ្នកឈឺដែលត្រូវតមចំណៃតោះអញ្ចឹងប្រកែទេណាត្រង់តមចំណៃហ្នឹងគឺប្រកែ បើថាតอมវាមិនជាដាក់ឆ្នាំទៅឆ្នាំហ្នឹងគឺសមថៈវិបស្សនាសមថៈដូចឆ្នាំលេបអញ្ចឹងវិបស្សនាដូចឆ្នាំចាក់អញ្ចឹងយើងប្រៀបអញ្ចឹងវាជួយគ្នាទៅ វាធ្វើឲ្យជាដាច់អស់សមុទ្ឋាននៃរោគហ្នឹងយ៉ាងណាមិញគឺថាវារិតៈសិលហ្នឹងគឺល្អណាស់ជាការវាចាកចំណៃតោះចឹងគណាវាចាកចំណៃតោះគ្រប់សិក្ខាបទនឹងឯង គឺពិនិត្យមើលទៅ គឺវាចាដូចជាប់គ្រឿងញៀនអញ្ចឹងវាណាត្រូវទៅក្នុងជំរំកែប្រែអប់រំពិភពនៃសេចក្តីសង្ឃឹមអីអីហ្នឹងគឺថាត្រូវត្រូវវាចាកនៅ គ្រឿងញៀននឹងឯងតែមិនមិនឲ្យមានការប៉ះពាល់ទៅទេហើយវាញៀនទៅវាຕົកវាលំបាក វារសេះរសោះវារសាប់រសល់អីនឹងយ៉ាងណាក៏ត្រូវរោគចំណីអាហារបំពន់សុខភាពនឹងត្រូវហាត់ប្រានហាត់កីឡាអីអីចឹងយ៉ាងណានៅក្នុងព្រះវិន័យហ្នឹងមានចារិបសិលគូគ្នាទៀតវេរិបសិលផ្នែកខាងវាចាដូចតอมចំណីតោះសម្រាប់អ្នកឈឺ ហើយដល់ទៅចារិតសិលចសារូសអេតហ្នឹងគឺជាជាសិលដែលប្រព្រឹត្តនឹងមានកិច្ចវត្តផ្សេងផ្សេងដែលប្រព្រឹត្តទៅនឹងព្រោះណាមានច្រើននៅក្នុងខណ្ឌកៈហ្នឹងទាំងភិក្ខុទាំងសាមណេរនឹងឯងហ្នឹងគឺដូចជាអាហារជាទីសបាយអញ្ចឹងចឹងគឺថាបំពន់សុខភាពហើយសម្បថៈវិបស្សនាគឺជាឆ្នាំអញ្ចឹងទៅ នឹងឯងអញ្ចឹងក្នុងការដែលទុនចាស់គង់នៅក្នុងព្រះសាសនានឹងគឺទិសដៅតែម្យ៉ាងនឹងឯងគឺព្យាបាលរោគរោគកិលេសជាទៅបញ្ញខណ្ឌដែលជាផល ដែលកើតមកពីកិលេសហ្នឹងក៏ត្រូវអស់ទៅដែរនឹងព្រះនិព្វានហ្នឹងគឺជាការជារោគទេទៀតទូព្រះនិព្វានហ្នឹងមិនមានរោគមិនមាន ទុក្ខមិនមានភ័យអត់មានត្រូវការអ្វីទាំងអស់ពីក្នុងโลกនេះ យើងញាតិញោមបងប្អូនកុំកុំស្ដាប់ចឹងទៅស្ដាយណាកុំលឺថាព្រះនិព្វានអត់មានត្រូវការអីពីក្នុងលោកនេះ ស្ដាយអើយអត់បានសបាយអត់បានរីករាយអត់បានខ្សែផ្សោយអីមែនទេទេមិនមិនត្រូវស្ដាយទេ ដែលយើងត្រូវការប្រាថ្នានឹងមកអំពីវាមានបញ្ញខណ្ឌទេតើបញ្ញខណ្ឌនឹងជាភារៈដែលដែលធ្វើឲ្យយើងត្រូវការលំបាកក្នុងការទំនប់បំរុងចិញ្ចឹមបីបាច់មើលថែនឹងណា ជាភារៈទេហើយធ្វើឲ្យយើងត្រេកអរទៅសបាយទៅនឹងបានហ្នឹងវាមិនខុសពីយើងអ្នកឈឺហើយយើងយើងអនឹងបានឆ្នាំបានការព្យាបាលនឹងនឹងឯងបានដូចថាវាបាត់ក្តៅបាត់សន្ធុំអីចឹងទៅប៉ុន្តែអាសមុទ្ឋានដែលនាំឲ្យក្តៅហ្នឹងវានៅវានៅ មាន វាដូចថាវារលាក ពះរលាកពោះវៀនអីចឹងទៅវារោគជំងឺអីផ្សេងផ្សេងអញ្ចឹងអានឹងវាអត់មានថ្នាំអីដាក់ទេវាគ្រាន់តែថា យើង ដាក់ថ្នាំ បំបត្តិក្តៅអញ្ចឹងទៅវាអន់ក្តៅមួយផ្លេតអញ្ចឹងទៅរួចវាក្តៅទៀតហើយយើងចេះតែអនឹងអាតិចមួយផ្លេតហ្នឹងនឹងឯងតាមពិតបើវាអត់ឈឺផងចាំបាច់យើង រួថ្នាំតិចធ្វើអីហើយបើយើងអត់ត្រូវការ ចឹងវាមានត្រេកអរជាមួយនឹងអវ័យអវ័យក្នុងលោកនេះនឹងឯងចឹងអញ្ចឹងគឺថាតលតែមានឆ្នាំផ្សះឆ្នាំដាក់ឲ្យជាអារោគវាដែលជាសមុទ្ឋាននាំឲ្យក្តៅខ្លួននោះ យ៉ាងណាមិញគឺថាអាការដែលយើងបានបច្ច័យ4បានអីអីហ្នឹងដូចគ្រាន់តែបានឆ្នាំតិចតិចអញ្ចឹងវាមិនអាចនឹងធ្វើឲ្យជារោគជា ស្ថាពរទេ ពីព្រោះវានៅ មានភពជាតិកំណើតបន្តទៅទៀតដោយសមុទ្ឋាន របស់រោគនឹងគឺតណ្ហានឹងឯងដែលព្រះអង្គប្រកាស នៅក្នុងអរិយសច្ចធម៌អញ្ចឹងគឺតលតែឆ្នាំ បានដល់អរិយមេអង្គ8ប្រការ ដែលធ្វើឲ្យអស់តណ្ហានឹងទៅវាអត់មានបញ្ញខណ្ឌអញ្ចឹងវាអត់មានត្រូវការអ្វីពីក្នុងលោកនេះទេ ហើយតែកាលណាអត់ត្រូវការវាអត់អាចត្រេកអរទៅបាន វាអត់វាអត់មានរឿងដែលយើងត្រូវត្រេកអរនឹងរបស់អីទេរឿងត្រេកអរយើងចាំចុះមកពីត្រូវការ បានមកបានយើងអ បើមិនត្រូវការទេវាដូចជាយើងអត់មានត្រូវការរបស់របរអីអីចឹងអត់មានត្រូវការ មនុស្សដែលមកនៅជាមួយដោយតែសមាជិកក្រុមគ្រួសារបងប្អូនកូនចៅយើង ប្រមាណ4 5នាក់ហើយយើងអត់មានត្រូវការនរណានរណាអីទៀតអញ្ចឹងគឺយើងមានទទួលមានត្រេកអរនរណាចេះតែមកសុំនៅជាមួយដើម្បីឲ្យយើងចិញ្ចឹមបីបាច់មើលថែអីអានឹងប្រៀបអញ្ចឹងបើយើងមិនត្រូវការយើងមិនត្រេកអរក្នុងការទទួលទេយើងត្រេកអរ ដោយសារយើងត្រូវការឧទាហរណ៍ថាមកជាតិយើងក៏ប៉ុណ្្នឹងហើយប៉ុន្តែយើងមានឧទាហរណ៍ថា កូនប្រុសឬក៏កូនស្រីអីចឹងទៅអញ្ចឹងយើងត្រូវការរៀបចំឲ្យកូនយើងនឹងមានភរិយាស្វាមីដល់អញ្ចឹងទៅ យើងវាស្រឡាញ់ណាស្រឡាញ់អ្នកនេះស្រឡាញ់អ្នកនោះកូនប្រុសគេ មានកិច្ចការងារអីចឹងទៅគេអាច ចិញ្ចឹមកូនស្រីយើងបានមើលថែអីជាទំនុកទុកចិត្តអីចឹងទៅឬក៏បើយើងមាន កូនស្រីក៏មានអ្នករតីមកស្ដីដណ្ដឹងអីយើងមើលតាមនឹងទៅថាលមួមដើម្បីលើកឲ្យបានអញ្ចឹងទៅវាយើងវាត្រូវការហើយកន្លែងហ្នឹងដើម្បីឲ្យកូនយើងមាន ប្តីឲ្យកូនយើងមានប្រពន្ធដល់ដល់បានមកវាពេញចិត្តទៅវាត្រេកអរ អាហ្នឹងវាវាមានរឿងដែលត្រូវការនាំឲ្យយើងត្រេកអរហ្នឹងអញ្ចឹងតែបើមិនត្រូវការវាដូចជា យើងមិនត្រូវការនឹងអ្នកណាអ្នកណាអីចឹងទៅ យើងឃើញទោស1 2 3 4 10ចឹងទៅ យើងអត់ត្រូវការអាសភាពទាំងអស់ហ្នឹងអញ្ចឹងដូច្នេះយើងអត់ត្រេកអរទេអានឹងខ្ញុំមណាគ្រាន់តែលើកឧទាហរណ៍ឃើញ ថាអាដែលយើងត្រេកអរជាមួយនឹងអ្វីអ្វីក្នុងโลกនេះមកពីត្រូវការទេហើយត្រូវការនឹងមកពីអីយើងដេញតទៅទៀត ត្រូវការនឹងមកពីយើងខ្វះណាយើងខ្វះខាតណាហើយអាខ្វះខាតហ្នឹងគឺតួតណ្ហាហើយតណ្ហាហ្នឹងវាដោយសារតែមានបញ្ញខੰកើតឡើងនេះឯងហើយវាមានអវិជ្ជា ដែលមិនបានកំណត់ដឹងនៅបញ្ញខੰហ្នឹងចាប់ប្រកម្មយកមកធ្វើ ជាយើងកើតទៅជាតណ្ហាព្រោះអវិជ្ជានឹងឯងជាឫសគល់វាមានអញ្ចឹងវាមិនមែនយើងចេះតែត្រេកអរសប្បាយរីករាយទៅដល់ទៅលឺសូរព្រះនិព្វាន ដូចអត់មានអីសបាយអាហ្នឹងគឺរបៀបដូចថាយើងអ្នកឈឺយើងពង្អួតឆ្នាំឆ្នាំយើងមានពេញកបោបទៅណាមកណាដូចថាអ្នកឯងអន់ដល់ហើយអត់មានឆ្នាំអីមកក្របនឹងកបោបនេះមើលខ្ញុំបើកបោបឡើងសិតតែឆ្នាំនេះអានេះឆ្នាំឈាមលើសអានេះឆ្នាំលើសស្កនេះអានេះឆ្នាំវិលមុខអានេះឆ្នាំចុកពោះអីអីចឹង យើងទៅបង្អួតឆ្នាំអ្នកជាអ្នកអ្នកអ្នកជាអត់មានឆ្នាំមែនប៉ុន្តែវាអត់ឈឺអីណាហ្នឹងហើយហើយយើងយើងឈឺអូយឈឺហើយទៅណាមកណាដាក់ឆ្នាំជាប់ទៅតាមហើយយើង យើងយកឆ្នាំហ្នឹងទៅបង្អួតអ្នកជា ថាក្រាន់បើជាងគេព្រោះព្រោះគេនឹងអត់មានឆ្នាំអានឹងត្រូវដែរចឹងវាវាអត់ត្រូវរឿង ចឹងវាតលអ្នកឈឺនឹងលប់សតិបានវាទៅបង្អួតឆ្នាំអ្នកជាឃើញទេយ៉ាងណាមិញរឿងដែល យើងកើតមកក្នុងលោកហ្នឹងអាហ្នឹងគឺយើងមានរោគហើយ មានបញ្ញខណ្ឌហើយឃើញទេហើយថែមទាំងមានកិលេសទៀតវាថែមជំងឺរោគហ្នឹង វាមានសមុទ្ឋាន នៃរោគហ្នឹងទៀតហើយបានជាយើងត្រូវការ ថ្នាំកែរោគនឹងគឺជាឈ្មោះនៃសម្បត្តិក្នុងលោកនឹងទាំងអស់នឹងបច្ច័យ4នឹងវត្ថុកាមគុណនឹងនឹងឯងហើយព្រះអរហន្តគឺព្រះអង្គជារោគកិលេសហើយ ហើយព្រះនិព្វានមិនមានបញ្ញខੰជារោគទៀតនឹងបានថាយើងយើងត្រូវតែត្រេកអរនឹងព្រះនិព្វាននឹងឯងចឹងព្រះនិព្វានដែលមិនមានរោគនេះអានឹងបានគួរឲ្យយើងត្រេកអរសូម្បីតែយើងឈឺយើងលេបថ្នាំក៏ដើម្បីជាដែរ គេណាមិនយើងទៅត្រេកអរនឹងឆ្នាំនឹងវិជ្ជពីទៅតាមឯណា យើងធម្មតាដែលវាអត់មានលប់សតិនោះណាគឺយើងត្រេកអរនឹងជាទេតើបានជាយើងប្រើឆ្នាំអញ្ចឹងគឺថា បើមាន អ្នកដែលអត់ឈឺហ្នឹងមានតែយើងសរសើរថាអូយល្អអីម្លេះមានប៉ុនអីច្រើនម្លេះអត់ចេះឈឺអត់ចេះចប់រយកាពះពវៀនអីក៏ល្អឆ្អឹងអីក៏ល្អ គឺថាល្អណាស់អើយខ្ញុំនឹងយ៉ាប់អើយយ៉ាប់ទៅណាមកណាស្ពាយឆ្នាំទៅតាមអាហ្នឹងវាអញ្ចឹងអាហ្នឹងបានវាត្រឹមត្រូវហ្នឹងឯងយើងមិនមែនទៅបង្អួតឆ្នាំគេណាឃើញទេគឺយើងត្រេកអរនឹងនឹងអាការជាអញ្ចឹងដល់ទៅយើងឮសូរដឹងថាលោកយាយលោកតាហ្នឹងគាត់អាយុ80 90អត់ដែរឈឺអីថាអូជាងសរសើរគាត់ហើយហ្នឹងទៅណាមកណាបាន ជីឡាមជីយន្តហោះអីទៅតែឯងតែឯងអាយុ90ហើយហ្នឹងរឹងប៉ឹងឲ្យមើងនឹងឯងដើរតាក់ជើងចំពប់ជើងដួលមិនដែលឆ្លោះក្រិចមិនដែលបាក់បែកឆ្អឹងអីផងហ្នឹងឯងហើយយើងនឹងឆ្អឹងនឹងពុកអស់ហើយហ្នឹងដួលអីបន្តិចបាក់កដៃបាក់ដៃបាក់ជើងបាក់ឆ្អឹងតាគាមើលជា ស្លាប់ចឹងអាហ្នឹងគឺវាមានរោគបន្តិចទៅឲ្យគូពេទ្យថ្លឹងឆ្អឹងមើលទៅ អូណែស្ពោតហួសពីស្ពោតនឹងទៀតពុកហួសពីពុកទៅអាលួយបដ ாய் ណាស្លាប់ទៅកប់បានមួយឆ្នាំរួចឆ្អឹងឃើញ នឹងឯងអានឹងគឺគ្រាន់តែចង់បញ្ជាក់ឲ្យឃើញថា អាការដែលយើងមានឆ្នាំច្រើនហ្នឹងយើងមិនមែនត្រេកអរនឹងឆ្នាំហើយ ទៅបង្អួតអ្នកជាហើយទៅមើងងាយអ្នកដែលអត់ឈឺអីអីចឹងទេយ៉ាងណាមិញណាយើងស្ដាប់ការប្រៀបនឹងឲ្យបានថា ព្រះនិព្វានជាបរមសុខពិត ប្រកបមែនព្រោះមិនមានរោគ អញ្ចឹងយើងយើងកុំគិតថាព្រះនិព្វានអត់សបាយអត់មានការរីករាយជាមួយនឹងវត្ថុកាមគុណអត់មាន ចំណីចំណុកអីបរិភោគហូបចុកអត់មានការសែបសោយអីនឹងសបាយក្នុងលោកចឹងយើង មិនត្រេកអរទេហ្នឹងគឺយើងកុំឲ្យយល់ច្រឡំចឹង នឹងឯងយើងដែលដែលចេះតែត្រេកអរជាមួយនឹងអ្វីៗក្នុងលោកហ្នឹងតាមពិតមកពីយើង មានរោគហើយយើងអត់បានកំណត់ដឹងថាយើងមានរោគដល់អញ្ចឹងទៅយើងទៅជា អនឹងអាឆ្នាំកែរោគហ្នឹងដែលមិនចេះជាផងនឹងឯងទេព្រោះអានឹងក្រំតែដូចថាកំចាត់បងសេចក្តីឈឺចាប់អីតិចបន្តួចអីចឹងណាវាដូចកើតមហារាជចឹងដល់ពេលវាឈឺ លេបថ្នាំប៉ារ៉ាសេតាមុលលេបថ្នាំបំបត្តិការឈឺចាប់បានតែមួយផ្លេតហ្នឹងរួចទៅវាឈឺទៀតហើយវាអត់ជាទេអានឹងអញ្ចឹងរឿងដែលយើងបាន អ្វីអ្វីក្នុងលោកខ្សែផ្សោយសបាយហ្នឹងអានឹងគឺវាក្រន់តែយើងបាត់អបសុកតិចបន្តិចហ្នឹងប៉ុន្តែអាជំងឺមួម៉ៅក្តៅក្រហាយជំងឺទុកជំងឺលំបាកវត្តសង្សារមហារាជ យើងនឹងមានជា ណា មហារាជវត្តដាក់នឹងធ្ងន់ធ្ងរណាស់អញ្ចឹងគឺ តលតែមានអរិយមគ្គអង្គ8ប្រការទៅនឹងឯងទៅកំចាត់បងរោគនឹងបានអស់នៅតណ្ហាអស់លោភៈទុសៈមោហៈកាត់វត្តសង្សារវត្តដោវិឆេតោព្រះអង្គចូលកម្មព្រះនិព្វានដែលចូលកម្មព្រះនិព្វានព្រះនិព្វាននឹងជាបរមសុខដូចជាការមិនមានរោគអញ្ចឹងឃើញទេ នឹងឯងបានជាយើងសរសើរយើងត្រេកអរនឹងការមិនមានរោគព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងថាសទ្ធាទុតិយាបរិសាសសហោតេបញ្ញាជេណੰបសាសតេនិពានាភិរតោមច្ចោសពតុខាប្រមុចតេតេសទ្ធានឹងគឺជាកល្យាណមិត្តជាគម្រប់ពីរនឹងយើង នាំឲ្យយើងបានដល់នៅសុគតិភពនិងព្រះនិព្វាន នឹងព្រះអត្តកថា បញ្យលបន្ថែមដែលថាសទ្ធានឹងជាមិត្តសម្លាញ់ទី2យើងទី1សទ្ធានឹងគឺថាទី2ដែលនឹងជួយមិនឲ្យយើងទៅកម្មទីຕົកទីទៀបអីទេ ពីព្រោះសទ្ធាបបួលឲ្យយើង ធ្វើទានរក្សាសិលបបួលដល់ទៅប្រគុណម្ចាស់ចូលកម្មភ្នោះបួសជាបព្វជិតទៀតផងល្អមែនទេនៅសទ្ធានឹងណា ការពារបដិសន្ធិវិញ្ញាណមិនឲ្យទៅកម្មទីតុក ទីទេពទេ ធ្វើអីហត់នឿយលំបាកក៏ឲ្យបានសេចក្តីសុខដែរបើអត់មានសទ្ធាទេកើតទុកណាកើតទុកដូចថាវាមិនមែនចង់ចង់ចុះពីលើដើមឈើមកក្រោម ទេរុក្ខទេវតាហ្នឹងប៉ុន្តែនៅលើភិក្ខុសង្ឃអត់បានអានុភាពរបស់សិលដៃជះរបស់សិលអ្នកបួសទេវតានៅ ពីលើមិនបានទេធ្លាក់ទីណាត់ទីណែងឥឡូវហ្នឹង ត្រូវតែចោះមកអញ្ចឹងប៉ុន្តែដល់តែអត់មានសទ្ធាថាកើតទុកខ្វាយក្វល់រហូតដល់ទៅបន្លាចលោកលួងលោកបណ្ដេញលោកឲ្យចេញពីកន្លែងហ្នឹងតែដល់ទៅភិក្ខុលោកមកកលព្រះដ៏មានពភាកព្រះអង្គ បានសម្ដែងនៅក្នុងករណីយមេតសោតនេះករណីយមត្ថកុសលេនយន្តាំងសន្តាំងប្រទាំងអភិសមេចៈសកោឧជូចៈសហុជូចៈសវៈចោចាសៈមុទុអនតិមេនីគុណធម៌របស់សាមណៈនឹងគឺថាពិសេសណាស់ហើយនឹងជាគម្រប់16គឺមេត្តាដែលហៅថាមេត្តាសោតនឹងយើងតែងតែថាធัวបណ្ដេញខ្មោចមែនទេធัวហ្នឹងគឺធัวមេត្តា គឺព្រះអង្គព្រះអង្គបង្រៀនឲ្យមានមេត្តាណាផ្សាយមេត្តានឹងទៅ អ្នកណានរណាក៏បាននៅមេត្តានុភាពនឹងទៅក៏បាននៅមេត្តាចិត្តឡើង មានសទ្ធាឡើងដោយទេវតាដល់ទៅពេលបានមេត្តានុភាព ពីភិក្ខុសង្ឃហើយក៏ឃើញគុណធម៌របស់លោក ល្អសពគ្រប់តាំងពីអង្គអាចក្នុងការប្រព្រឹត្តធម៌វិន័យឧជូត្រង់ដោយកាយវិចាសហុជូត្រង់ដោយចិត្តសុវិចោចាសៈធัวវិន័យស័កព្រះមចារីបដៅបានដោយងាយមុទុទុនភ្លន់ទៅតាមធัวវិន័យអនតិមេនី មិនមើលងាយគេជាដើមអញ្ចឹង ទេវតាហ្នឹងក៏បានសទ្ធាឡើងហើយដល់ទៅអញ្ចឹងទៅគឺថាគោរពព្រះសង្ឃនឹងឯងមានសេចក្តីសុខ សទ្ធានោះនាំឲ្យមានសេចក្តីសុខអញ្ចឹងសុខាសទ្ធាបតិថេតាអាហ្នឹងដែលជាជំរឿនៅក្នុងសន្តានចិត្តរបស់យើង អ្នកដតីដែល មិនតាន់មានសទ្ធាផងគ្នា មើលមកអត់ដឹងទេឃើញថាញាតញោមនឹងចេះតែចំណាយលុយមកកសាងវត្តអារាមអីអីអញ្ចឹងហើយបែបចង់បន្ទោសប្រសង់អីចេះតែបកោកប្រកាសធ្វើនេះធ្វើនោះ កុដសាលាព្រះវិហារបណ្ណាបណ្ណីអីទៀតអានឹងគឺគាត់ក៏គិតឲ្យញាតញោមនឹងឯងមានជីវភាពរស់នៅកុំចេះតែប្រមូលលុយមកដាក់វត្តនោះណានឹងឯងគិតក៏គិតអញ្ចឹងដែរប៉ុន្តែ គាត់មិនបានចូលឲ្យទៅដល់កម្រិតនៃសេចក្តីសុខដែលពុទ្ធបរិស័ទយើងមានសទ្ធានឹងឯងចឹងពីព្រោះមិនមែនចេះតែជឿទៅទេសទ្ធានឹងគឺគ្រប់គ្រងដោយ បញ្ញាហើយតែបញ្ញាជេនាំងប្រសាសតិ ចឹងញាតិញោមកសាងវត្តអារាមហើយវេថ្វាយសង់មែនប៉ុន្តែវាដូចតែរបស់ យើងទាំងអស់ទេគ្នាអញ្ចឹងក្រំតែថាយើង ផ្ដាច់ឲ្យទៅជារបស់សង្ឃតែយើងមកសមាទានបោសតនៅនឹងសាលានឹងឯងមើលមើលមានមានអីយើងមកដង្ហែកឋិនទានវេក្នុងព្រះវិហារអញ្ចឹងទៅមកស្ដាប់ធម៌ទេសនាទៅវត្ត ភូមិយើងវត្តឃុំយើងវត្តស្រុកយើងមានទៅ ណាគ្រាន់តែមើលមកឃើញដំបូលព្រះវិហារហ្នឹងកើតសទ្ធានឹកឃើញថាអញបានចូល50000 100000ឬក៏10000ឬក៏5000 5000រៀលហ្នឹងក៏អស្ចារ្យណាពីព្រោះវាអត់ណាសុកចិត្តផ្ដាច់ពីមាត់ពីកថ្ងៃហ្នឹងសុកចិត្តបបរ អត់បានមហូបអីទេ គឺថាយក5000មកចូលបន់ហើយនឹកឃើញសបាយសបាយទេសំបីតែទ្រព្យសម្បត្តិតិចតួច ណាដោយប្របាទទុដ្ឋគាមនីអភ័យគុណចាស់រាប់ជ្រាបហើយព្រះអង្គជាពរាជាណានៅសរីលង្កាជាចៅប្របាទទេវានំពយៈទេសៈក្នុងពុទ្ធសករាជជាង300កាលហ្នឹងព្រះអង្គធ្វើសង្គ្រាមជាមួយពួកតាមិលហ្នឹងឯងពួកតាមិលហ្នឹងក៏ទៅតែ ស្ងប់រងាប់ឥឡូវឥឡូវនឹងដែរទេសម័យយើងដល់ថ្ងៃប្រហែលឆ្នាំមុននឹងទេគឺថាចិត្តតែមានតបន្តមកអញ្ចឹងទៀតនឹងឯងហើយពេលមួយហ្នឹងចាញ់ដៃពួកថ្មិលព្រះអង្គរត់ចូលមកក្នុងព្រៃជាមួយនឹងមហាថ្លឹកហើយមហាថ្លឹកហ្នឹងក៏ខ្ជាប់ណែក្រយារបស់ព្រះរាជានឹងមកដុំនឹងមកហើយព្រះរាជាឲ្យពុះទៅជា4ចំណែក ហើយមហាថ្លឹកសួរថាមានតែ3ព្រះអង្គទូលពេលបង្គំសេះហើយមិនបានទៅជា4ចំណែកថាយើងយើងមិនអាចថាសោយដោយមិនបានឲ្យទៀនជាមុនទេអញ្ចឹងព្រះអង្គទៅរកបដិគិអកឯណាថា មិនអត់ទេយើងប្រកាសទៅដល់អញ្ចឹងទៅឲ្យមហាថ្លឹកប្រកាសដល់ផតកាលហើយ សូមលោកម្ចាស់និមន្ត ក្នុងកាលនោះព្រះពោធិមន្តលៈថេរៈជាព្រះអរហន្តទេលោកលោកមានទេពសោតលោកលឺលោកអនុគ្រោះពរាជាលោកមុនមកកដាលព្រៃណាមិនមែនជាផ្លូវបិណ្ឌបាតអីលោកមុនមកពរាជាអយអបានដាក់មួយចំណែកទៅគឺមិនមិនព្រមមិនព្រមអញ្ចឹងគឺដាក់ចំណែកព្រះអង្គទៅទៀតហើយព្រះអង្គពងឲ្យក្លៀនប៉ុន្តែសបាយបតីថា ការប្រកាសរបស់យើង បានជោគជ័យគឺថាមានព្រះអង្គមុនមកគឺអស្ចារ្យណាស់ស្រាប់តែឃើញមុនមកដល់ភ្លាមអញ្ចឹងមានរិទ្ធមានអានុភាព ជាព្រះអរហន្តអញ្ចឹងទៅដាក់ចំណែកព្រះអង្គទៅហើយមហាថ្លឹកឃើញបរិជាអញ្ចឹងមានហ៊ានបរិភោគណាក៏ដាក់ដែរទៅហើយមើលទៅសេះស្រាប់តែឃើញ អាកប្បកិរិយាសេះហ្នឹងថាឲ្យដាក់ដែរហ្នឹងឯងមើលទៅឃើញដឹងអញ្ចឹងយកបោះចំណែកសេះហ្នឹងដាក់ទៅទាំងអស់ទៅហើយព្រះពោធិមណ្ឌលៈថេរៈហ្នឹងក៏បានផាត់តានុមោទនីហើយក៏មុនដោយរិទ្ធបាត់មកអញ្ចឹងទៅប៉ុណ្ណាហើយព្រះរាជាឃ្លានក៏ឃ្លានប៉ុន្តែអត់មានស្ដាយអត់មាន អឡោះអឡៃអីទេដឹងតែពីអមានបៃតិអញ្ចឹងទៅប៉ុន្តែ ព្រះពោធិមណ្ឌលៈថេរៈនឹងបានឆាន់ហើយក៏អធិដ្ឋានឲ្យ បាតអណ្ដែតមកទាំងព្រោះសម័យកាលពុទ្ធសករាជជាង300ហ្នឹងនៅ មាន ព្រះអរហន្តមានរិទ្ធមាន អភិញ្ញាអធិដ្ឋានឲ្យ បាតហ្នឹងដែតមកតែបាតហ្នឹងទៅហើយចង្ហាន់នៅក្នុង បាតហ្នឹងព្រះរាជាទទួលបាតមកក៏សោយទៅហើយនៅសល់ទៀត បានទៅមហាថ្លឹកបានទៅឬសេះទៀតហើយលាង បាតស្អាតជូតឲ្យស្ងួតទៅព្រះជាមានសម្ពុតពុតសាច់ល្អណាស់ពុតនឹងក៏បានបត់ដាក់ក្នុង បាតនឹងឲ្យស្រួលស្រួលដាក់លើ បាតប្រហោះទាំងពីរនឹងឯងនឹកក្នុងចិត្តថាសូមប្រគេនដល់លោកម្ចាស់ស្រាប់តែបាតនឹងដែរពីប្រហោះមកទៀតព្រោះណានឹងសម័យកាលនៃប្របាទ ទុដ្ឋគាមនីអភ័យដែលព្រះអង្គកសាង សវណ្ណមេលកៈចេតដីនៅសពថ្ងៃសវណ្ណមេលកៈចេតដីបច្ចេតដីដែលធំជាងគេ គួរជាទីជ្រះថ្លាណាបញ្ចុះព្រះ បរមសេរីរកធាត2នាលទៀតសវណ្ណមេលកៈចេតដីហ្នឹងពីព្រោះព្រះធាតរបស់ព្រះអង្គហ្នឹង មាន8ចំណែកក្នុងមួយចំណែកមាន2នាលមគ្គធៈហ្នឹងហើយក្នុងកាលនោះព្រះមហាកសបៈហើយនឹងប្របាទអាជាចតុនឹងក៏បានធ្វើធាតតនិធាតនឹងបានធាត7ចំណែកមួយចំណែកទៀតនៅឯរាមក្រាម ខាងនគរទេវតហៈនគរពុទ្ធមេតាណាអញ្ចឹងគឺក្នុងកាលនោះនេករាជនឹងថែរក្សា ដល់ពេលបច្ច័យដីនឹងត្រូវទឹកចំនួនបាក់រលំទៅនេករាជក៏យកទៅ បញ្ចុះនៅឯឋាននេះហើយដល់កសាងសវណ្ណមេលកៈចេតីហើយ សង់ប្រជុំឲ្យសោនុត្តរសាមណេរដែលមានរិទ្ធនឹងឲ្យទៅអរតនីយាងប្រធាបនឹងឯងចឹងយកមកបញ្ចុះនៅសវណ្ណមេលកៈចេតីនឹងនឹងប្រវត្តិរឿងនៅក្នុងព្រះអត្តកថា ហើយនឹងដីកាក្នុងគម្ពីរព្រះវិន័យចឹងគណាសារថតិបនីដីកានឹងបានរៀបរាប់ពីប្រវត្តិរឿងរ៉ាវនៅប្រទេសសេរីលង្កាដែលពីដើមឈ្មោះថាតំពៈបណ្ឌិទ្វីបនឹងចាប់ផ្ដើមមាន ពុទ្ធសាសនាដោយ ព្រះមហិន្ទថេរៈបាននិមន្តទៅផ្សព្វផ្សាយពធัวនឹងប្រកាសសម្ដែងចូលៈ ហដ្ឋិបតោបមៈសោតនឹងឯងមុនគេព្រោះណានៅក្នុងតាមពៈបណ្ឌិទ្វីបនឹងព្រះដ៏មានពភាកពុទ្ធបរមគ្រូព្រះអង្គធ្លាប់យាងទៅ3ដងចឹងណាធ្លាប់យាងទៅនៅនេះតាមពៈបណ្ឌិទ្វីបនឹងចឹងគឺមិន រំលឹកអីច្រើនទេគ្រាន់តែបញ្ជាក់អំពីប្របាទទុដ្ឋគមនីអភ័យនឹង បានកសាងសវណ្ណមាលិកៈចេតីបានកសាងលោហៈប្រាសាទ1000បន្ទប់ទៀតគណា1000បន្ទប់ហើយទីកន្លែងដែលត្រូវកសាងនឹងមានពន្លឺ ជានិមិត្តតាំងពីចំនួនប្របាទទេវានំពយៈទេសៈសម័យកាលនៃព្រះមហិន្ទថេរៈនិមន្តទៅប៉ុន្តែ ព្រះមហិន្ទថេរៈជ្រាបថាក្នុងកាលអនាគតគឺចៅរបស់ព្រះរាជា គឺបបាទទុដ្ឋគាមនីអភ័យជាអ្នកទទួលភារៈកសាងនៅសវណ្ណមេលកៈចេតីហើយនឹងលោហៈប្រាសាទនឹងបបាទទេវានំបយៈទេសៈនឹងកសាងធោបារាមទៀតដើម្បីបានតម្កល់ព្រះធាតុអខកធាតុឆ្អឹងដងកំបិត ស្ដាំ នៃ ព្រះតមានពភា ដែលសុមនៈសាមណេរនិមន្តទៅជាមួយនឹងព្រះមហិន្ទថេរៈជាក្មួយរបស់ព្រះមហិន្ទថេរៈហ្នឹងជាព្រះអរហន្តមានរិទ្ធបជន7ឆ្នាំទៀតបាននិមន្តទៅសូមប្រធាតអំពីប្របាទធម្មាសោកជាជីតា ហើយក៏បានយាងទៅកម្មឋានតាវតឹងសូមព្រះធាតអំពីសកៈទេវរាជសកៈទេវរាជមិនបាន ប្រកេនព្រះទេតធាតចង្គមកែវស្ដាំខាងលើទេ តែបានប្រកេននៅ ព្រះអខកធាតទាំងគឺតម្កល់នៅក្នុងព្រះចលាមณีចេតិយនឹងឯងបើកទ្វារចលាមณีចេតិយហើយបាននាំយកព្រះអខកធាតឆ្អឹងដងកំបិតខាងស្ដាំប្រកេនដល់សុមនៈសាមណេរយកមកថ្វាយដល់ព្រះមហិន្ទថេរៈ ហើយបានធ្វើពិធីបញ្ចុះព្រះ បរមសារីរិកធាតុនៅធោបារាមនឹងឯងជាបច្ច័យដីទី1នៅសប្ថ្ងៃទៀតមានការជួសជុលនៅសប្ថ្ងៃនឹងគឺធោបារាម ដែលព្រះមហិន្ទធិរៈជាប្រធាននៃចតថៈសង្គេយនាសង្គេយនាលើកទី4នៅនឹងធោបារាមហ្នឹងប៉ុណ្ណា នឹងឯងនេះរៀបរាប់ប្រវត្តិរឿងរ៉ាវមកដល់ព្រះ បាទទុដ្ឋគិមនីអភ័យព្រះបាទទុដ្ឋគិមនីអភ័យនឹងក្នុងគម្ពីរមហាវង្សសម្ដែងថាជាអគ្គសាវកស្ដាំនៃព្រះអរិយមេត្រីហើយកសាងសវណ្ណមាលកៈចេតីរួចហើយតែនៅលៀបឆ្នាំលៀបលៀបពួរនឹងឯងហើយក៏សោយបទីបង្គត់ទៅព្រះបាទទុដ្ឋគិមនីអភ័យហ្នឹងណានៅពេលដែលមាន មានអាពាតឲ្យគេនាំព្រះអង្គមកដាក់នៅរវាងម្ខាងសវណ្ណមាលិកចេតីម្ខាងប្រពោធិព្រឹកហើយនឹងលោហៈប្រាសាទព្រលោហៈប្រាសាទនៅចិត្តប្រពោធិព្រឹក ចេញពីពោធិព្រឹកបន្តិចមកដល់លោហៈប្រាសាទហើយហើយបាននិមន្តមកទៀតមកដើរមកទៀតមកបានដល់សវណ្ណមាលិកចេតីហ្នឹងឯងហើយដាក់ព្រះអង្គនៅ រវាងហ្នឹងព្រះអង្គមើលមកមកខាងសវណ្ណមេកៈចេតីមើលមកមកខាងលោហៈប្រាសាទដែលធ្វើថ្វាយសង់នៅ មេឃវ័នហ្នឹង1000បន្ទប់កណាងហ្នឹងឯងមាន10ជាន់គិតទាំងខាងក្រោមផង ខាងលើផងមួយមួយជាន់100បន្ទប់មួយជាន់100បន្ទប់កណាហើយនឹងពពោតិព្រឹកដល់ទៅពេល ឲ្យរាជបរោះអានអានកំណត់កត់ត្រាដែលព្រះអង្គធ្វើបន់អីខ្លះធ្វើបន់អីខ្លះអានរហូតមកតាំងពីកសាងតវ័នមាលិកៈចេតីកសាងលោហៈប្រាសាទថ្វាយបង្គំពពោធិព្រឹកអីអីទាំងអស់ហ្នឹងចេះតែអានអានអានរហូតមកដល់ព្រះអង្គថ្វាយចង្ហាន់បិណ្ឌបាតដល់ពោធិមណ្ឌលៈថេរៈបានថាប៉ុណ្្នឹងហើយឈប់អានតទៅទៀតទៅ ហ្នឹងអានប៉ុណ្្នឹងបានណាគឺព្រះអង្គមានបតីរីករាយចឹងរីករាយអាហ្នឹងឯងក្នុងចំណុចដែលខ្ញុំកណាចង់បញ្ជាក់ថាសូម្បីតែមានរបស់តិចតួចកណាសូម្បីតែមានរបស់តិចតួចក៏យើងនៅតែបែងចែករំលែកឲ្យទានបាននេះ នឹងឯងហើយមានសេចក្តីត្រេកអរទាំងមានសេចក្តីត្រេកអរហ្នឹងដូចជាពរាជាប្របាទទុដ្ឋគមនីអភ័យអញ្ចឹងក៏ណាពរាជាព្រះអង្គធ្វើទៀនធំដុំណាស់មើលកសាងសវណ្ណមាលិកៈចេតីក៏ក្រៃលែងណាស់ក៏ណាហើយបនផ្សេងផ្សេងទៀតប៉ុន្តែ ព្រះអង្គមកពេញប្រតិនឹងថ្វាយចង្ហាន់បិណ្ឌបាតដល់ពោធិមណ្ឌលៈថេរៈហ្នឹងមកអំពីព្រះអង្គសុកចិត្តអត់ខ្លួនព្រះអង្គគឺណាសុកចិត្តអត់សោយតែហើយពងក្លៀនណានឹងឯងធ្វើសង្គ្រាមចាញ់ពួកថ្មិលហ្នឹងរត់ចូលមកក្នុងព្រៃហ្នឹងហើយក្លៀនហ្នឹងប៉ុន្តែព្រះអង្គព្រះអង្គមិនធ្លាប់មិនបានឲ្យទៀនហើយសោយមិនធ្លាប់ទៅទៅជាទម្លាប់ចឹងទៅណាចឹងទៅរោគ ទក្ขิណីបុគ្គលរូបបដិគាអកៈចឹងទៅបាន សម្រេចមែនទៅព្រះអង្គអព្រះអង្គប្រកេនប្រសង់ទាំងអស់ដល់ចឹងព្រះអង្គនឹកឃើញកន្លែងហ្នឹង គឺពេញប្រតិហ្មងមិនបាច់អានទៀតទេបានណាបានណាដល់ចឹងទៅព្រះអង្គសាកសួរភិក្ខុសង្ឃព្រោះឃើញរាជរដ្ឋនៃទេវលោកទាំង6ជាន់ទៀតគឺថាជានិមិត្តល្អមកសម្រាប់ព្រះអង្គ ហើយសួរថាទេវលោកទាំង6ជាន់ហ្នឹងទេវលោកណា ដែលដូចថាស័កសមគូដើម្បីខ្ញុំព្រះអង្គបានជ្រើសរើសទៅបានសង់ថាឋានឋានតោសិតនឹង ជាប្រកដីព្រះបរមពុរិស័ទដែលព្រះអង្គត្រូវជាយត់មកត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធនឹងគឺតែងតែ គង់ប្រថាប់នៅឋានតោះសិតនឹងឯងពុទ្ធមេត្តាពុទ្ធបិតាអីក៏អញ្ចឹងដល់អញ្ចឹងទៅប្របាទទុថគាមនីអភ័យក៏បង្អោនចិត្តទៅរាជរដ្ឋទី4ទៀតអត់មានអ្នកណាឃើញទេឃើញតែព្រះអង្គព្រះអង្គឯងមួយអង្គហ្នឹងឯងប៉ុនដែលបានបំពេញធ្វើទៀតគឺថារើសទេវលោកឋានណាមួយក៏បានដែរមិនមែនផុតអំពីកម្មទេ នៅតែក្នុងអំណាចកម្មអញ្ចឹងប៉ុន្តែដល់ កម្មហ្នឹងបញ្ញកម្មបញ្ញកម្មទៅវាច្រើនអញ្ចឹងទៅចង់រើសណាមួយក៏បានដែរវាដូចជាយើងមានលុយឬអ្នកដែលមានលុយច្រើនទៅ គឺថារបស់នៅនឹងផ្សារហ្នឹងចង់ទិញអីក៏បានដែរស្រេចថាស្រឡាញ់ចង់បានអីគឺបាននឹងព្រោះលុយវាច្រើនចង់ទិញផ្សារទាំងមូលនឹងក៏បានដែរមិនចាំបាច់និយាយត្រឹមតែរបស់អីដោយថារថយន្តឬក៏ ទូតកឬក៏ស្អីអាល្អអាពិសេសអីហ្នឹងមិនបាច់ចាំនិយាយទិញផ្សារទាំងមូលក៏បានដែរប្រាក់សបោចឹងគឺថាចង់បានអីបាននឹងយ៉ាងណាមិញប៉ុនរបស់ប្របាទទុដ្ឋគាមនីអភ័យហ្នឹងណាចង់បានទេវលោកមួយណាក៏បានដែរចឹងព្រះអង្គបង្អោនចិត្តទៅរាជរដ្ឋទី4ក៏សោយវទីវង្គតទៅបដិសន្ធិក្នុងរាជរដ្ឋនឹងឯងចឹងហើយក៏ប្រតិសិន បតិសិនធោបារាមបតិសិនសវណ្ណមាលកៈចេតីបតិសិនពពោតិព្រឹកហើយនឹងលោហៈប្រាសាទរួចទៅក៏ទៅឋានតោសិតទៅបដិសន្ធិនឹងរាជរដ្ឋតែហ្មងទៀតណាហើយតទៅ ក្នុងសម័យកាលនៃ ព្រះអរិយមេត្រីយើងហៅព្រះសិអាហ្នឹងគឺជាអគ្គសាវកស្ដាំហើយសោយកន្ទីវង្គត់ទៅប្អូនប្អូនប្របាទសទ្ធាទេសៈ នឹងឯងបានរៀបចំបង្ហើយ នៅសវណ្ណមេលកៈចេតីនឹងលៀបពួរលៀបអីចឹងទៅហើយក៏គ្រប់គ្រងនគរនឹង ជាអ្នកមានសទ្ធានៅក្នុងអង្គត្រនិកាយតិកនិបាតសម្ដែង ពីលក្ខណៈបុគ្គលមានសទ្ធានឹងព្រះអត្តកថា លើកប្របាទសទ្ធាទេសៈនឹងចឹងក្នុងការដែលត្រូវការជួបលោកអ្នកមានសិលត្រូវការ ដើម្បីបានស្ដាប់ពធัวត្រូវការថ្វាយទៀននិង ជាលក្ខណៈនៃបុគ្គលអ្នកមានសទ្ធា ពេលមួយស្ដេចយាងទៅ5យោជដើម្បីជួបនឹងព្រះអរហន្តមួយអង្គពនាមឧជុមន្តលៈថេរៈនឹងឯងចឹងព្រោះតែចង់បានជួបអ្នកមានសិលនឹងហើយព្រះឧជុមន្តលៈថេរៈជាព្រះអរហន្តនឹង ដើម្បីអនុគ្រោះពរាជា នៅ ពេលដែល ពិចារណាត្រូវបរិនិព្វានក៏បានរៀបចំក្រេក្រេ2ជាប់គ្នាទាំងសិស្សគុណនឹងរៀបចំ គឺលោកមានប្រធិរដីកាថាឲ្យរៀបចំក្រេ2ហើយកូនសិស្សក៏រៀបចំធ្វើបោះស្បុកអីអីចឹងទៅហើយក៏ព្រះឧជុមណ្ឌលធិរៈក៏ បរិនិព្វាននៅនឹងគ្រែមួយទៅស្រាប់តែបោះស្បុកម្ដែតទៀតម្ដែតមកបតិសិនលោហៈប្រាសាទហើយក្នុងកាលនោះព្រះមហាភជ្ជៈថេរៈមហាភជ្ជៈថេរៈហ្នឹងមិនគឺអ្នកណាទេគឺប្របាទទេវានំពយៈទេសៈហ្នឹងដែលជាពរាជាទទួលពុទ្ធសាសនាជាដំបូងនៅពេលដែលទទួលព្រះមហិន្ទថេរៈហ្នឹង ដែលយាងទៅសំដែងពធัวប្រុសព្រះរាជានឹងហើយព្រះរាជា ដាក់រាជសម្បត្តិមកទទួលពពោតិព្រឹក ដែល ប្រនាងសង្កមិតតាដង្ហែទៅតាមសំពៅនឹងលះបង់រាជសម្បត្តិឲ្យអ្នកដតីព្រះអង្គបូជាពពោតិព្រឹកហ្នឹងទាំងដោយការលះបង់រាជសម្បត្តិហើយចុះសមុទ្រមកទទួលពពោតិព្រឹក ដែលនៅក្នុងភាជាអ្នកមាសយកទៅបដិស្ថាន ដែលពពោតិព្រឹកនឹងនៅរស់ដល់សពថ្ងៃនេះឯងគឺថាបន្តមេឃជាមេឃដែលលង្ហែទៅនឹងស្លាប់ហើយប៉ុន្តែដុះដុះដុះមេឃបែកចេញមកនៅរស់សពថ្ងៃនឹងឯងមានការថែរក្សាក្រៃលែងណាស់នឹងគឺប្របាទទេវានំវយៈទេសៈនឹងឯងបាន ទំនុកបំរុងពុទ្ធសាសនាចាប់តាំងពីសោយរាជពឹបមកគឺ ព្រះមហេន្ទថេរៈនិមន្តទៅមួយគណៈសង្ឃ40ឆ្នាំគត់សោយបទីបង្គត់ទៅកើត នៅឋានតាវតឹងព្រះអង្គព្រះអង្គមិន មិន ប្រាថ្នានៅ ក្នុងទេវលោកទៀតព្រះអង្គនឹកនឹកមកទៅស្រុកព្រះអង្គហ្នឹង គឺព្រះអង្គនឹកមកអនុរាធបរិយព្រះអង្គកើតនៅក្នុងទេវលោកនឹងបានតែ96ឆ្នាំមនុស្សឯងអត់បានពេញមួយថ្ងៃឋានតាវតឹងផងអង្គបង្អោនចិត្តអធិដ្ឋានជាយត់មកកើតជាមនុស្សនៅអនុរាធបរិយបច្ចុប្បន្ន7ឆ្នាំចូលកម្មភ្នោះទៀតលោកស្រឡាញ់ភ្នោះស្រឡាញ់ភ្នោះណា ហើយបជន2ឆ្នាំបួសក្នុងភូមិសាមណេររួចទៅលោកសម្រេចព្រះអរហន្តទៅឧបសម្បទាទៅពនាមមហាភយខធេរៈហើយកំពុងតែបំពេញសាសនកិច្ចនៅក្នុងលោហៈប្រាសាទហ្នឹងឃើញបោះសបុកបតិសិនក៏ពិចារណាអាយុសង្ខារ ទៅឃើញត្រូវបរិនិព្វាន ភ្លាមហ្នឹងចឹងហោះចេញអំពីជាន់ទី9ជាន់ខាងលើហ្នឹងហោះចេញមកមក ផ្ទុំនៅនឹងក្រេមួយទៀតហ្នឹងមកខាងទៀតហ្នឹងហើយក៏បរិនិព្វានជាមួយគ្នានឹងព្រះឧជុមន្តលៈថេរៈទៅក៏បានបោះស្បុកនឹងឯងទៅស្ថិតនៅក្នុងទីក្បែរខាងព្រះរាជវាំងនៅខាងពលានលួងហ្នឹងហើយបាទសទ្ធាទេសៈក៏ចាប់រៀបចំធ្វើបន់កក្រឹកកក្រែងថ្វាយប្រភ្លើងបូជាប្រសពនឹងដោយផ្ទាល់ប្រហោះហ្នឹងគឺប្របាទ សទ្ធាទេសៈនេះក្នុងអត្ថកថាអង្គុត្រនិកាយតិកនិបាតនឹងសម្ដែងថា ជាអគ្គសាវកឆ្វេង នៃព្រះអរិយមេត្រី កណាហ្នឹងឯងបងប្អូនបង្កើតទាំងបាទឧជុមន្តលៈធេរៈជាបងហ្នឹងអគ្គសាវកស្ដាំកណាក្នុងសម័យកាល ខាងមុខព្រះអរិយមេត្រី បានត្រាស់នឹងក្នុងសម័យកាលព្រះអរិយមេត្រី មានមានស្ដេចចក្រទៀតមានស្ដេចចក្រពតគឺណាពុទ្ធក៏បានត្រាស់ស្ដេចចក្រពតក៏មានហើយ ស្ដេចចក្រពតនឹងពនាមប្របាទសង្ឃៈពីជាតិមុនជាឪពុកនិងកូនឪពុកនឹងបបួលកូនកសាងកត់ថ្វាយព្រះបជ័យកពុទ្ធដល់ទៅចឹងទៅ ពីរនាក់ហ្នឹងទៅកម្មទេវលោកហើយកូននឹងឯងបានជាផត្តជិនៅឯផត្តយៈនគរស្រុកកំណើតជាមួយនឹងឧបាសិកាវិសាខាហើយវិសាខាមកសាវត្ថីទៅនៅពេលកសាងពពារាមហ្នឹងព្រះដែលមានពភៈព្រះអង្គយាងទៅកម្មផត្តយៈនគរប្រុសផត្តជិនឹងឯងឲ្យចូលកម្មភ្នោះហើយសម្រេចព្រះអរហន្តនឹងក៏បរិនិព្វានទៅ ឯចំណែកឪនៅ ទេវលោកនៅឡើយទាំងរហូតដល់ព្រះអរិយមេត្រីបានត្រាស់ក៏បានជាយត់មកកើតជាស្ដេចចក្រក្នុងសម័យកាលព្រះអរិយមេត្រីរតនៈ7ប្រការហើយនឹងប្រាសាទកែវ7ប្រការដែលជាអានិសង្សនៃការកសាងកុដថ្វាយព្រះវិជ័យកពុទ្ធនោះ អធិដ្ឋានឲ្យប្រាសាទ7ប្រការនឹងបែកទៅជាបំណែកតូចតូចតូចចែកដល់ អ្នកស្រុកអ្នកភូមិអស់ហើយលះបង់រតនៈ7ប្រការលះបង់សម្បត្តិស្ដេចចក្រចូលកម្មភ្នោះទាំងប៉ុណ្ណានឹងព្រះអង្គសម្ដែងក្នុងបេដកលេខ18ចក្រពត្តិសោតបន្ទាប់អំពីបារិកៈសោតឧត្តមបរិកៈសោតទៅចក្រវត្តិសោតហ្នឹងប៉ុណ្ណាបេដកលេខ18ទាំងហ្នឹងឯងមានសោតបន្តទៅសម្បសាតនិយសោតហើយ នៅអគ្គញ្ញសោតសម្បសាទនិយសោតនិងបាតិកសោតមាន6សោតក្នុងបីដកលេខ18ហ្នឹងបាតិកសោតឧត្តមពរិកសោតទី3ចក្រពតិសោតទី4អគ្គញ្ញសោតទី5សម្បសាទនិយសោតព្រះសិរីបុត្រសរសើរគុណព្រះអង្គហើយនឹងទី6ហ្នឹងបាតិកសោតនិងបាសាតិកសោត កណានឹងគឺគុណចាស់មើលក្នុងនឹងព្រះអង្គសម្ដែងសេរីសម្បត្តិរបស់ស្ដេចចក្រនឹងដោយអំណាច នៃបុណ្យដែលព្រះអង្គទ្រង់ត្រាស់ថាបុណ្យរមែងចម្រើនដល់អ្នកដែល សមាទាននៅកុសលធម៌នឹងឯងជាហេតុកណាគឺថាដោយអំណាចនៃហេតុគឺការសមាទាននៅកុសលនឹងឯងដែលធ្វើឲ្យបុណ្យនឹងទាំងលោកយៈវិបាក ទាំងលោកកតរៈកុសល រមែងចម្រើនឡើងព្រះអង្គសម្ដែងចក្រពត្តិសោតនឹងនៅនៅដងព្រៃមួយចិត្តមេតលានគរក្នុងដែនមគធៈនឹងឯងពេលចិត្តភ្លឺព្រះអង្គប្រមើឃើញឧបនិស្ស័យរបស់ភិក្ខុ20000អង្គទាំងត្រូវសម្រេចព្រះអរហន្តព្រះអង្គនាំទៅទទួលចង្ហាន់នៅមេតលានគរហើយទីកន្លែងហ្នឹង មិនសមគួរព្រោះដាក់មនុស្សមិនបានច្រើនព្រះអង្គចេញមកដងព្រៃធំវឹងល្វើយមានមនុស្សអ្នកស្រុកហើយនឹងទេវតាមកស្ដាប់ក្នុងចក្រវត្តិសោតនឹងព្រះអង្គសម្ដែងញ៉ាំងភិក្ខុ20000អង្គឲ្យសម្រេចព្រះអរហន្តក្នុងប្រសោតនឹងគឺព្រះអង្គសម្ដែងសេរីសម្បត្តិរបស់ស្ដេចចក្រហើយនឹងទីបំផុតចុងប្រសោតព្រះអង្គសម្ដែង លោកកតរៈធัวនឹងឯង ដែលព្រះអង្គទ្រង់សម្ដែងឲ្យមាន ខ្លួនឯងជាទីពឹងកុំមានអ្វីដតីជាទីពឹងហ្នឹងបន្តបន្តទៅនឹងឯងចឹងចឹងគឺនៅ ក្នុងសម័យកាលព្រះអរិយមេត្រីហ្នឹងប្របាទសង្ឃៈហ្នឹងលះបង់សម្បត្តិស្ដេចចក្រមកបួសហើយប្រកាសណាគុណចាស់មើលនៅជាស្ដេចចក្រនឹងសម្បត្តិសម្បូរសម្បើមែនទែនគ្រប់គ្រងទ្វីបទាំង4ប៉ុន្តែសឹងតែមិនគ្រប់ ប៉ុន្តែដល់តែព្រះអង្គលះបង់មកជាភិក្ខុមួយអង្គព្រះអង្គមានសេចក្តីសុខហ្នឹងមានសេចក្តីសុខអត់មានចាំបាច់អីច្រើននេះណាសម្រាប់រូបកាយហ្នឹងប៉ុន្តែផ្លូវចិត្តប្រព្រឹត្តព្រះមច្ចរិយធัวសម្រាប់ព្រះអរហន្តឃើញទេនេះឯងតែដែលយើងសិក្សាទៅឃើញថាសេចក្តីសុខពិតប្រាកដគឺនៅត្រង់ដែលចិត្តនឹងឯងរួចផុតអំពីអំណាចនៃរាគៈទុសៈមោហៈ បានដល់នៅភាពជាអិសរៈសេរីសัพពាំងបរវៈសੰងទុក្ខੰសัพពាំងអិសរិយ៉ាងសុខੰគឺថា ប្រយោជន៍ដែលវានៅក្នុងអំណាចរបស់កិលេសអំណាចនៃ អនិច្ចំទុក្ខំអនត្តាអំណាច នៃ ជារៀបជាធិមរណៈនឹងគឺជាទុក្ខប៉ុន្តែភាពជាអិសរៈគឺការរួចផុតអំពីអំណាចនៃលោកនេះបានដល់ព្រះនិព្វាននឹងឯងជាបរមសុខ ចឹងប្របាទសង្ឃៈសម្រាប់ព្រះអរហន្តជា ព្រះអរហន្តមួយអង្គក្នុងសម័យកាល នៃព្រះអរិយមេត្រីចឹងគឺអស្ចារ្យណាស់ដែលចូលកាន់ភ្នោះបុស្សជាបព្វជិតនឹងមានតម្លៃជាង សម្បត្តិស្ដេចចក្រទៀតគុណចាស់នឹងឯងស្ដេចចក្រក៏នៅតែលះបង់ចូលមកកាន់ភ្នោះដែរដើម្បីប្រព្រឹត្តព្រះមច្ចរិយធម៌ឲ្យបាន ដល់ព្រះនិព្វានមើលព្រះរាហុលមេត្តាឲ្យទៅសូមកំណប់ទ្រព្យ ជាសម្បត្តិរបស់ស្ដេចចក្រដែលព្រះរាហុលមានលក្ខណៈសពគ្រប់ទាំងអស់ អាចជាស្ដេចចក្រកពាត់ត្រាធិរាជបានទាំងព្រះរាហុលប៉ុន្តែព្រះអង្គមិនបានប្រគល់ឲ្យណាព្រះអង្គឲ្យបួសជាសាមណេរព្រះសារីបុត្រជាព្រះឧបជា ព្រះមហាមោគលានជាព្រះអាចារ្យដូច្នេះការចូលកម្មភ្នោះនឹងប្រសើរជាងសម្បត្តិស្ដេចចក្រ នឹងគឺសូមឲ្យញាតិញោមពុទ្ធបរិស័ទបានជ្រាបជ្រះថ្លានឹងការដែលមានប្រសង់នៅក្នុងពុទ្ធសាសនាហើយយើងបានទំនុកបំរុងសពគ្រប់ទាំងអស់សមិទ្ធិច្រើនណាស់ដែលយើង បានកសាងហើយនឹងចឹងប៉ុណ្ណាហើយមានសំណួរចឹងដែរឆ្លើយខ្លីៗព្រោះខ្ញុំមិនណាអธิบายទៅភ្លេចសំណួរជាង1ម៉ោងហើយហើយនេះអឺ ខ្ញុំបាទឈ្មោះណេតសូនីទាំងអាយុ34ឆ្នាំនៅភូមិពោខ្វិតឃុំប្របាទជាន់ជុំស្រុកករីវងសំសាកសួរអំពីសពេធម្មាបានដល់អារម្មណ៍6មានចិត្ត89ដួងចេតសិក52រូប28ដែលជាតេកាលិកៈនិងនិពានបញ្ញត្តិនិពានហើយនិងបញ្ញត្តិជាកាលវិមុតបណ្ណា ផុតចាកកាលហ្នឹងហើយអញ្ចឹងគឺសัพเพធម្មាធัวទាំងឡាយទាំងពួងហ្នឹងគឺទាំងអស់ទាំងសัพเพធម្មាអនត្តាគឺទាំងអស់ទាំងអស់ទាំងចិត្តទាំងចេតសិកទាំងរូបទាំងនិព្វាន ទាំងបញ្ញត្តិអត់មានអ្វីជាអត្តាទូខ្លួនទេព្រោះណាគ្រាន់តែចែកទៅតាមនឹងទៅជាសង្កតៈទៅជាអសង្កតៈទៅជាបរមត្តទៅជាបញ្ញត្តិចឹងទៅ ហើយវិធម្មារម្មណ៍បានដល់789ដួងចេតសិក52ប្រសាទរូប5សខុមរូប16និព្វាននិងបញ្ញត្តិហើយធម្មាយតនៈបានដល់ចេតសិក52សខុមរូប16និងនិព្វានក្នុង3បទខាងលើ មានពាក្យតធម្មាដូចគ្នាក៏ប៉ុន្តែសពេធម្មាមានរូបដល់ទៅ28មាននិព្វានមាន បញ្ញត្តិឯធម្មារម្មណ៍មានប្រសាទរូប 15សុខុមរូប16និព្វានហើយនឹងបញ្ញត្តិនឹងក៏ជាធម្មារម្មណ៍ដែររីឯមួយទៀតធម្មាយតនៈមានត្រឹមតែចេតសិក52សខុមរូប16ហើយនឹងនិព្វានតែប៉ុណ្ណោះអត់មាន789ដួងអោឡារិកៈរូប12និងបញ្ញត្តិទេ ណាអញ្ចឹងគឺសូមឲ្យលោកគ្រូជួយបកស្រាយភាពខុសគ្នារវាង ធម្មាទាំង3បទនេះផងតើកើតឡើងដូចម្ដេចក្នុងសភាវៈធัวពិតរាល់ថ្ងៃព្រោះណាហ្នឹងគឺកបបីយើងបានរួបរวมធัวទាំងអស់ហ្នឹងដូចជានៅក្នុងសព្ពេធម្មាគឺថាធัวទាំងអស់គឺណាធัวទាំងអស់ជាអនត្តាបញ្ជាក់ក្នុងសេចក្តីថាជាអនត្តាប៉ុន្តែដល់ទៅធម្មារម្មណ៍ ពីព្រោះមិនមែនមានតែធម្មារម្មណ៍ទេ គឺមានរូបារម្មណ៍ផង មានសត្ទារម្មណ៍មានគុណធារម្មណ៍មានរសារម្មណ៍មានថតថពារម្មណ៍អញ្ចឹងគឺថាគោចរៈរូប7ជាជា អារម្មណ៍ដែលមិនមែនជាធម្មារម្មណ៍នឹងគោចរៈរូប7ហ្នឹង គឺរូបារម្មណ៍ជារូបារម្មណ៍សត្យារម្មណ៍គឺសំឡេង ជាសត្យារម្មណ៍ណាក្លិនជាគុណធេរម្មណ៍រសជារសារម្មណ៍ហើយនឹងមហាភូតរូប3បតវ័យតេជោវាយោជាផតថេរម្មណ៍ដូច្នេះត្រូវវាកោចរៈរូប7ហ្នឹងដែលដែលជាអារម្មណ៍5ហ្នឹងណាអារម្មណ៍5ហ្នឹងបានដល់កោចរៈរូប7វាកោចរៈរូប7ហ្នឹងចេញ នៅសល់ប្រមាណទៀតទោះជាបរមត្តក៏ដោយ បញ្ញត្តិក៏ដោយចូលមកក្នុងធម្មារម្មណ៍ទាំងអស់អានឹងគឺយើងត្រូវរួបរวมឲ្យបានដឹងអារម្មណ៍មាន6វាអារម្មណ៍5ចេញនៅសល់ប្រមាណជាធម្មារម្មណ៍នឹងដល់អញ្ចឹងទៅយើងចេះហើយយើងយើងអត់ឆ្ងល់ទៀតទេនឹងឯងហើយដល់ទៅធម្មាយតនៈធម្មាយតនៈនេះ គឺសំដៅយកបរមត្តធัวនឹងឯងអត់មានយកបញ្ញត្តិ ចូលមកផងទេពីព្រោះខណ្ឌអាយតនៈធាតគឺសំដែងបរមត្តអត់មានបញ្ញត្តិទេ នឹងឯងដែលជាអារម្មណ៍របស់វិបស្សនាអញ្ចឹងបានជាធម្មាយតនៈនេះគឺយើងត្រូវឲ្យដឹងអង្គធัวនៅ ក្នុងអាយតនៈមាន12អញ្ចឹងគឺយើងត្រូវវាវាដូចជាឱឡារិកៈរូប12ជាអាយតនៈ10ទៅហើយ អានឹងវាអត់មាននៅក្នុងធម្មាយតនៈទេត្រូវត្រូវវាអោឡារិកៈរូប12ចេញពីព្រោះអានឹងអាយតនៈ10ដែលជារូបនឹងទៅហើយហើយចំណែកចិត្ត89ដួង ជាមនេយតនៈអញ្ចឹងជាមនេយតនៈទៅហើយនៅសល់បរមត្តប្រមាណទៀតបានចូលមកនៅក្នុង ធម្មាយតនៈអានឹងដល់យើងចេះអង្គធัวនៅក្នុងអាយតនៈ12ទៅ អាហ្នឹងយើងយើងដកហ្នឹងមិនមែនដកទៅណាទេគឺជាអាយតនៈដតីអត់មានអោឡារិកៈរូប12មកពីអោឡារិកៈរូប12ហ្នឹងជាអាយតនៈរូប10អត់មែនជាធម្មាយតនៈទេ789ពិតមែនតែជាធម្មារម្មណ៍ណាក៏ប៉ុន្តែដល់មកជាអាយតនៈគឺជាមេនាយតនៈចិត្តទាំងអស់ជាមេនាយតនៈ អញ្ចឹងធម្មាយតនៈនៅសល់ចេតសិក52សង្ឃុំរូប16ហើយនឹងព្រះនិព្វានតែប៉ុណ្្នឹងឯងនឹងជាធម្មាយតនៈបរមត្តដតីដតីទៀតគឺជាអាយតនៈដតីដតី11ទៀតណោះនឹងឯងអាហ្នឹងដល់ចឹងទៅយើងចេះហ่ะចេះទៅក៏សบายនឹងរៀនតទៅនឹងឯងហើយនៅក្នុង សាកសួរពីអារម្មណបច្ច័យបកតោបនិសយបច្ច័យនិងវិបាកបច្ច័យទាំង3នេះ តាមដែលខ្ញុំគិតមិនមែនជាបច្ច័យសភាគៈនឹងគ្នាព្រោះណានឹងត្រូវហើយប៉ុន្តែមូលហេតុអ្វី បានជា វិបាកបច្ច័យកើតតែងតែមានអារម្មណបច្ច័យនិងបកតោបនិសយបច្ច័យពីព្រោះបច្ចយុបបណ្ណធัวធัวដែលកើតឡើង ពីបច្ច័យហ្នឹង ជាធម្មតាផលមួយមិនមែនអាស្រ័យបច្ច័យមួយទេ ផលមួយរមែងអាស្រ័យបច្ច័យច្រើននឹងឯងវាដូចចក្ខុវិញ្ញាណដែលកើតឡើងអញ្ចឹងការឃើញរូបហ្នឹងវាត្រូវអាស្រ័យភ្នែកជា វត្ថុបរិជាតិបច្ច័យឬក៏ឥន្ទ្រិយបច្ច័យឬក៏និស្សយបច្ច័យអញ្ចឹងទៅអាស្រ័យរូបារម្មណ៍ជាអារម្មណបច្ច័យទៅអាស្រ័យកម្មជាកម្មបច្ច័យមកអាស្រ័យបញ្ញទ្វារាវចនៈចិត្តជាអនន្តរបច្ច័យសមនន្តរបច្ច័យទៅ មិនមែនជាបច្ច័យសភាគៈមែនប៉ុន្តែចក្ខុវិញ្ញាណត្រូវអាស្រ័យបច្ច័យច្រើនបានកើតឡើងបានអានឹងឯងដែល អសម្មោហៈសម្បជញ្ញៈដឹងថាវាមិនមែនយើងអ្នកឃើញណា ពីព្រោះចក្ខុវិញ្ញាណជាសភាវៈដែលធ្វើទស្សនកិច្ចមានយើង អ្នកឃើញអីទៀតតួចក្ខុវិញ្ញាណនឹងជាអ្នកឃើញស្រាប់ហើយតើ ចឹងបានប្រគុណចាស់មានសតិប្បដ្ឋានបរិបត្តិនិមន្តទៅកម្មព្រះនិព្វានអត់មាននៅក្នុងលោកនេះអត់មាននៅក្នុងលោកដតីចក្ខុវិញ្ញាណធ្វើកិច្ចជំនួសប្រគុណចាស់អ្នកឃើញហើយសោតវិញ្ញាណធ្វើកិច្ចជំនួសប្រគុណចាស់អ្នកឮទៅហើយអត់មានប្រគុណចាស់អ្នកឃើញអ្នកឮអត់មាននៅក្នុងលោកនេះអត់មាននៅក្នុងលោកដតីនេះឯងអេសេវន្តោទុក្ខសៈតបឋានជាផ្លូវទៅកម្មព្រះនិព្វានកណាអញ្ចឹងគឺថាសភាគៈបច្ច័យគឺ វាដូចជាវិបាកបច្ច័យអញ្ចឹងវាមានបច្ច័យសភាគៈដោយសហជាតិដោយអញ្ញមញ្ញអាហ្នឹងដែរដែលជាបច្ច័យសភាគៈហ្នឹងវានៅក្នុងសភាព នៃសហជាតិហ្នឹងអញ្ចឹងប៉ុណ្ណឹងអឺណាហើយនឹងនេះទៀតខ្ញុំបាទឈ្មោះនួនសានអាយុ65ឆ្នាំ ជាបាសក់នៅភូមិពោខ្វិតណាហើយ នឹងឲ្យបានរៀបរាប់អំពីការស្ដាប់ពធដោយការសប្បាយចិត្តហើយនឹងសូមឲ្យលោកគ្រូជួយបំភ្លឺនៅសតបដ្ឋានគឺថារលឹកដឹងធัวជាប្រកដីមានចិត្តឃើញចិត្តឮជាដើម សួរថា បើគណៈចិត្តតាមអារម្មណ៍6នេះមិន បានរលឹកគ្រប់គណៈចិត្តទេប៉ុន្តែ មានយោនិសោមនសិកាធ្វើទុកក្នុងចិត្តត្រឹមតែជា ធម្មៈដែលកើតឡើងអំពី បច្ច័យមិនមែនជាសัตว์បកលឡើយប៉ុណ្ណឹងបានដែរឬទេបញ្ចប់ក៏ជូនបុណ្យលោកគ្រូណាល្អណាយោនិសោមនសិការៈនឹងឯងដែលជាបច្ច័យនាំឲ្យសម្រេចសោតាបត្តមៈ នឹងឯងលោកឧបាសកណែនួនសានមើលនៅក្នុងបៃដកលេខ20ក្នុងប្រសូតឈ្មោះសព្ពាសវៈសង្វរៈសោតគឺព្រះអង្គសំដែងពីយោនិសោមនសិការៈនឹងឯងនឹងដែលនាំឲ្យសម្រេចសោតាបត្តមៈដែលជាទេសនៈសម្បត្តិឃើញ ព្រះនិព្វានដោយ ទូយោនិសោមនសិការៈនឹងឯងទាំង អានឹងគឺប្រព្រឹត្តទៅជាមួយនឹងសតិប្បដ្ឋាននឹងឯងចឹងយោនិសោមអ្នកសិការៈនឹងល្អណាស់ហើយនេះមួយទៀតខ្ញុំបាទឈ្មោះម៉ៅម៉ាយទៀតនៅភូមិកោកអំពិលឃុំលេត្រីស្រុកស្វាយតងកណា នៅខេត្តអាងយ៉ាងទៀតកណាខ្ញុំខ្ញុំមិនណាធ្លាប់ទៅចឹងនៅស្រុកស្វាយតងហ្នឹង ទៅកឋិនក្នុងកាលនោះជាមួយនឹងលោកមេបាសក់ចៅវ៉ាណាធ្លាប់ ទៅធ្វើកឋិនហ្នឹងឯងនៅនៅនៅវត្តឈ្មោះវត្តនៅវត្តវត្តអីនេះណាណាខេត្តអាងយ៉ាងហ្នឹងស្រុកស្វាយតងហ្នឹងកណាហើយហ្នឹងហើយហើយលោកបាសក់ម៉ៅម៉ាអីទាំងសូមឲ្យលោកគ្រូជួយដោះស្រាយ នៅបញ្ហាធัวដែលខ្ញុំមិនបានយល់អំពីធัวដែលជាសច្ចៈបកិនកៈ នៅក្នុងបៃដកហើយនឹងនិព្វានមានឈ្មោះណាសូមជូនបំកសលលោកគ្រូកណាមហ្នឹងឯងដូច្នេះគឺចំពោះសច្ចៈណាដែលជាបកិនកៈពាក្យថាបកិនកៈហ្នឹងគឺក្នុងការដែលកើតមានក្នុងការដែលកើតមានកន្លែងនេះខ្លះកន្លែងនោះខ្លះចឹងទៅចឹងប៉ុណ្ណា ចឹងគឺថាចំពោះនៅក្នុងពធัวដែលព្រះអង្គសម្ដែងកុសលាធម្មានឹងក៏មានសច្ចៈលោកយៈកុសលនឹងចូលនៅក្នុងទុក្ខសច្ចចឹងទៅហើយព្រះអង្គប្រកាសអកុសលាធម្មានឹងក៏មានសច្ចៈគឺវាវាតែលោភៈចេតសកចេញអានឹងចូលនៅក្នុងទុក្ខសច្ចហើយលោភៈចេតសកនឹងជាសមុទយៈសច្ច នឹងឯងហើយក្នុងអព្យាកតាធម្មាព្រះនិព្វាននឹងជានិរោធសច្ចហើយលោកយៈវិបាកហើយនឹងកិរិយារូបដែលជាប់ទៅដោយអិនទ្រីនឹងក៏ចូលនៅក្នុង ទុក្ខសច្ចចឹងទៅឯនៅក្នុងកុសលាធម្មា មាន លោកុត្តរកុសលនឹងជាមគ្គសច្ចចឹងហើយមានសច្ចៈវិមុតនឹងផងដែរ ហ្នឹងគឺ ថាសច្ចៈហ្នឹងមាននៅក្នុងធម្មាទាំង3បទហ្នឹងតាមហ្នឹងកុសលាធម្មា មានសច្ចៈ2គឺទុក្ខសច្ចនិងមគ្គសច្ចអកុសលាធម្មាមានសច្ចៈ2គឺទុក្ខសច្ចនិងសមុទយសច្ចអព្យាកតាធម្មាមានសច្ចៈ2គឺទុក្ខសច្ចនិងនិរោធសច្ចអញ្ចឹងគឺថាទុក្ខសច្ចជាកុសលក៏មានទុក្ខសច្ចជាអកុសលក៏មានទុក្ខសច្ចជាអព្យាក្រិតក៏មាន ប៉ុន្តែឯចំណែកមគ្គសច្ចជាកុសលសតសមុទយសច្ចជាអកុសលសតនិរោធសច្ចជាអព្យាក្រឹតសតឃើញមានអញ្ចឹងឯចំណែកទុក្ខសច្ចជាកុសលក៏មានអកុសលក៏មានអព្យាក្រឹតក៏មានហ្នឹងឯងអាហ្នឹងគឺទុក្ខសច្ចសមុទយសច្ចជាអកុសលសតព្រោះជាតណ្ហានិរោធសច្ចជាអព្យាកតៈធัวមិនមែនកុសលមិនមែនអកុសលទេឯចំណែកមគ្គសច្ចជាកុសលសតនឹងយើងសិក្សាទៅសបាយ ចិត្តក្នុងការដែលយើងបានរៀនធัวព្រះអង្គរៀនរៀនទៅព្រោះយើងងាយបានជួបទេអ្វីអ្វីយើងចិត្តទៅជួបចិត្តទៅមានចិត្តទៅប្រត់ប្រាស់ចិត្តទៅបាត់បង់អមិនអាចដោះស្រាយនៃសេចក្តីទុកបានទេឥឡូវយើងលះបង់វិញលះបង់គ្រប់យ៉ាង ដើម្បីមករកពធដើម្បីដោះស្រាយនៅសេចក្តីទុកគ្រប់បែបគ្រប់យ៉ាងហើយនេះខ្ញុំបាទជាបាសក់ជាមានចម្ងល់ថាមង្គល108ប៉ុន្តែខ្ញុំរាប់មើលទៅឃើញត្រឹមតែ72ប៉ុណ្ណោះ ចឹងក៏នឹងឯងមានល្អិតល្អន់ចែកទៅ ក្នុងនឹងទៀតបើណាក្នុងមង្គលដែលសំដែង ពីរូបនៅនឹងផ្ទៃប្របាទរបស់ព្រះសម្មាសម្ពុទ្ធនឹងឯងគឺក្នុងគម្ពីរបានសំដែង108ចឹងក៏ណា ចឹងគឺថាមានចែកឥតល្អន់ទៅក្នុងរូបនីមួយនីមួយនឹងទៅទៀតហ្នឹង ប៉ុន្តែមិនមិនអីទេ សំខាន់គឺថារូបកងចក្រដែលមានកម្ម1000ស្មើគ្នា នៅក្នុងផ្ទៃបបាត ទាំងគូរបស់ព្រះដ៏មានពភាកណានឹងពិសេសសម្រាប់បុគ្គលដែលមានបននឹងឯងចឹងប៉ុន្តែហើយនៅក្នុងហ្នឹងហើយប្រស្នាពុទ្ធប្រវត្តិហើយកម្ពុជាក្រោមចំណោះវត្តអំពី អំពាយស្វាយបណ្ណានឹងប៉ុណ្្នឹងឯងខ្ញុំកណា ចូលរួមជាធម្មទាន